សូមជូនមេតិសន្តានាព្រះធម៌ ណាជាផលខ្ញុំកណ្ដាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃប្រត្រៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពងខ្ពស់នៅលោកសូមក្រាបថ្វាយបង្គំចំពោះប្រគុណចាស់ប្រធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមចម្រើនពរលោករស្រីនិងកញ្ញាញោមពិតបរិស័ទទាំងអស់ដែលកំពុងទទួលសនា ការ live ផ្ទាល់ផ្សាយជាងពីមជ្ឈមណ្ឌលធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃសុក្រ 9កើត ខែស្រាបឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃទី13ខែសីហាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីសន្ទនាពធដែលមានការចូលរួមពីគុណចាស់មកពីវត្តធម្មសង្គីគុណចាស់ចាស់គ្រូញាណសារណោខឹមបូដែលបានខឹមបូបាននិមន្តចូលរួមក្នុងជាធម្មកថាធម្មកថាឬក៏ជា ធម្មវាទវាគ្មិនចូលរួមក្នុងឱកាសនេះផងដែរហើយនឹងសូមស្វាគមន៍ញោមបាសិកានប់សវណ្ណមកពីទីក្រុងភ្នំពេញដោយសារតែគុណចាស់លឿមសុភាពលោក មានកិច្ចការរវល់មិនទាន់បានចូលរួមលោកមុនចូលក្រោយដូច្នេះខ្ញុំកណ្ណាមានឱកាសដើម្បីជួបគុណចាស់គ្រូញាណសណ្ណោមេត្តាជួយធ្វើសេចក្តីផ្ដើមសពពីសប្តាហ៍មុនយើងបានធ្វើការសន្ទនាអំពីធម៌ ពីរយ៉ាងធរពីរយ៉ាងដែលអាត្មាភាពនឹងបាន ដាក់ចូលក្នុងប្រធានបទរបស់យើងគឺធរទី1គឺយើងសន្ទនាអំពីបញ្ញកិរិយាវត្ថុ10យ៉ាងប៉ុន្តែពេលនេះយើងបានទៅតែប្រការទី1គឺបញ្ញកិរិយាវត្ថុទី1គឺទាននយៈបនសម្រាប់ដល់ការធ្វើទានពាក្យថាទានហ្នឹងបែរមានច្រើនប្រការណាស់ប៉ុន្តែក្នុងទាននេះយើងបែងចែកទៅជាទាន2យ៉ាងមួយសហតិកៈទាន ការធ្វើដោយខ្លួនឯងផ្ទាល់ពីអនតិកទាន ការធ្វើដោយប្រើអ្នកដតីធ្វើជំនួសដូច្នេះញញោមពិតបរិស័ទនឹងមានការយល់ដឹង អំពីការសន្ទនាក្នុងវេទិការបស់យើងនេះ ដើម្បីជាការចែកនៅពធម្មទេសនាឬក៏ធម្មទានចែកដល់ញញោមពុទ្ធបរិស័ទក្នុងការធ្វើបុណ្យកុសលក្នុងកិច្ច ក្នុងពុទ្ធសាសនារបស់យើងដូច្នេះខ្ញុំកណ្ណាសូមរដ្ឋនាមគុណចាស់គ្រូញាណសារណោមេត្តាធ្វើសេចក្តីផ្ដើមដោយតទៅកណ្ណាសូមរដ្ឋនាមមុនជាបឋមខ្ញុំសូមខ្ញុំផងសូមនមស្ការចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនឹងសូមនមស្ការចំពោះក្រមព្រះសវណ្ណបញ្ញោ គ្រូសុវឿនគ្រូចត្រាវរតនារាមក៏ជាអ្នកផ្ដើមនៅកម្មវិធីសម្ដែងពធនិងសន្ទនាពធនិងនមស្ការចំពោះគណៈចាស់ចន្ទជោតោហើយថ្ងៃនេះរៀងលេខតិចដែលមានកិច្ចរវល់តិចទៀតនឹងលោកបានមុនចូលរួមសម្ដែងពធជាបន្តនឹងសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពក្រាបក្រែង នឹងចម្រើនពរដល់ឧបាសិកានុសវណ្ណដែលមានប្រក្តីក្នុងការចូលសម្ដែងពធសន្តិនិពធជាមួយនឹងខ្ញុំគណៈសមាភិបជាមួយគណៈគុំចាស់ហើយនឹងចម្រើនពរដល់យត្តយងពុទ្ធបរិស័ទណាគ្រប់មជ្ឈដ្ឋានទីចិត្តឆ្ងាយទាំងអស់ដែលបានចូលស្ដាប់ ក្នុងពេលឥឡូវនេះក្តីហើយនឹងស្ដាប់ពេលក្រោយក្តីដោយបានចូលស្ដាប់នៅពធជាប្រចាំ ក្តីយើងខ្ញុំកណ្ណាអាត្មាភាពជាមួយនឹងបាសិកានុសវណ្ណមាន ប្រក្តីក្នុងការសម្ដែងសន្តានាពធោជាប្រចាំរាល់ថ្ងៃសុក្រក្នុងសប្តាហ៍នេះគឺយើង បានឱកាសបន្តនៅក្នុងនេតិការធัวដែលយើងបានលើកឡើងអំពីបញ្ញកិរិយាវត្ថុហើយក្នុងបណ្ដាបញ្ញកិរិយាវត្ថុទាំង10យើងលើក នៅក្នុងពុញកិរិយាវត្ថុទី1គឺទានមយៈណាគឺបនដែលសម្រាប់មកពីការឲ្យទានព្រោះកម្មព្រៃក៏កុសលដែលយើងបានបំពេញមានសម្បីតែទានហ្នឹងក៏មានច្រើនចំណែកណាក្នុងការធ្វើ ជាប្រកដីណារបស់មនុស្សក្នុងโลกហ្នឹងហើយក៏ព្រះអង្គសម្ដែង នៅទៀនហ្នឹងគឺជាប្រកដីអញ្ចឹងមិនអាចថាអត់មានសភាពនៃទៀនបែបហ្នឹងទេដូចជាថាក្នុងរាត្រីហ្នឹងគឺយើងលើកឡើងអំពីសហតិកៈទៀនទៀនដែលឲ្យដោយដៃខ្លួនឯងហើយនឹងអនតិកៈទៀនគឺជាទៀនដែលប្រើអ្នកដតីឲ្យធ្វើជំនួសគឺព្រះអង្គសំដែង ក្នុងចំណែកនៃទានពីរប្រការហ្នឹងគឺជាសច្ចធម៌តាមពិត គឺ ក្នុងលោកនេះมันអាចអត់ក្នុងការឲ្យ ទានពីរយ៉ាងនឹងបានទេគឺត្រូវតែមានជាប្រកដីអញ្ចឹងហើយបើយើង សួរថាហេតុអីបានជាទៀនពីចំណែកព្រះអង្គសម្ដែងទៀនពីចំណែកហ្នឹងគឺថាជា សហតិកៈទៀនឬកណតិកៈទៀនថាវាមាន មនុស្សឬក៏បុគ្គលដែលក្នុងโลกហ្នឹងមានសភាព ចេះដឹងខុសគ្នាមាន ចំណេះដឹងខុសគ្នា មានការយល់ខុសគ្នាអញ្ចឹងបានការឲ្យទៀនវាសម្រេចទៅលើអំពើកម្មឬក៏ការចេះ ដឹង របស់បុគ្គលនឹងឯងដូចជាការងារក្នុងโลกនេះអញ្ចឹងដែរណាដូចថាការងារមួយប៉ុន្តែมันអាចបុគ្គលក្នុងโลกនេះ ទៅធ្វើកិច្ចការងារមួយនឹងដូចគ្នាបានទេបើអ្នកពូកែក៏ធ្វើបានល្អទៅហើយអ្នកដែលមិនពូកែមិនឆ្លាតធ្វើកិច្ចការងារនឹងអត់បានល្អទេมันពេញបរិបូរมันគ្រប់លក្ខណៈទៅនៅក្នុងកិច្ចការងារនឹងទេអញ្ចឹងហើយបានបងលើកឡើងអំពីទៀន2យ៉ាងហ្នឹងគឺมันអាចផុតបានបើយើងនិយាយពីចំណែកដូចយើងលើកពីថ្ងៃមុនអញ្ចឹង បើនិយាយពីចេតនាទាននិងវត្ថុទានអាហ្នឹងគឺវាត្រូវតែមានពីរហ្នឹងហើយអមិសទាននិងធម្មទានត្រូវតែមានហើយមកសម្បជាអ្នកទានហើយនឹងអសម្បជាអ្នកទានក៏ត្រូវតែមានចឹងថាទានដែលប្រកបដោយបញ្ញាហើយនឹងទានដែលមិនប្រកបដោយបញ្ញាគឺត្រូវតែមានពីរចឹងมันអាចអត់បានទេនៅក្នុងចំណុចសំខាន់ហ្នឹងយើងត្រូវស្ដាប់ចឹងឲ្យដឹងថាហើយបើយើងគិតទេមិនចង់ឲ្យមានទានបែបនេះថាមិនអាចទេ អញ្ចឹងมันអាចថាมันឲ្យមានបានទេគឺជាចំណុចទៀននេះគឺត្រូវតែមានអញ្ចឹងហ្នឹងដែលយើងមើលធម្មជាតិក្នុងโลกនេះអញ្ចឹងគេមិនអាចមានស្មើគ្នាបានទេបើយើងចង់ធ្វើផែនដីនេះឲ្យស្មើគ្នាគេធ្វើបានអញ្ចឹងឯងបានព្រះអង្គប្រកាសសម្ដែងថាទៀននឹងមានពីរអញ្ចឹងអញ្ចឹងនៅក្នុងជាចំណែកទៀនដែលថាសហតិកៈទៀននេះ ពាក្យថាឲ្យដោយដៃខ្លួនឯងខ្ញុំយើងពីថ្ងៃមុនយើងបានជជែកគ្នាមកដល់កន្លែងហ្នឹងពេលខ្លះយើងអាចកម្មនៃពាក្យថាសហតិកៈទៀនពាក្យថាឲ្យទៀនដោយដៃខ្លួនឯងគាត់ថាតតែឲ្យដោយដៃបានឈ្មោះថាសហតិកៈទៀនមកអាចយល់ចឹងបានសភាពពិតមិនមែនក្នុងន័យថាតតែឲ្យដោយដៃទេពីព្រោះទៀនដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែង ទៀនខ្លះมันអាចមិនចាំបាច់ឲ្យដោយដៃទេបានន័យថាទៀនខ្លះយើងឲ្យដោយវាចាក៏បានដែរក្នុងន័យថាយើងឲ្យដោយវាចាមិនមែនមិនថាចាបើយើងឲ្យដោយវាចា ទៅជាសហតិកៈទៀននេះថានៅតែជាសហតិកៈទៀនហ្នឹងឯងមិនអត់ហៅថាសហតិកៈទៀនបើថាប្រែមកថាឲ្យដោយដៃខ្លួនឯងបើអានោះឲ្យដោយវាចាតាយើងឆ្ងល់អញ្ចឹងថាឲ្យដោយវាចាមិនថាទៅជាសហតិកៈ ប្រៀបថាសហតិកៈទៀនហ្នឹងក៏លោកប្រែមកថាឲ្យដោយដៃខ្លួនឯងស្បៀបគឺឲ្យដោយខ្លួនឯងក្នុងន័យថាឲ្យដោយខ្លួនឯងហ្នឹងសម្បីតែឲ្យដោយវាចាដូចដូចថាឥឡូវយើងយើងជាវដីប្រកេនលោកណាតែលើកប្រកេនដីកើតមកព្រោះថាវត្តត្រូវការដីអញ្ចឹងហើយយើងទៅទិញដីហ្នឹងប្រកេនលោក ហើយយើងទៅលើកដៃប្រគេលោកយ៉ាងម៉េចទៅឲ្យដោយដោយកាយយ៉ាងម៉េចឲ្យដោយដៃយើងយ៉ាងម៉េចថាយើងត្រូវឲ្យដោយវាចាឃើញឲ្យដោយវាចាឬក៏ឧទាហរណ៍ដូចជាទីសេនាសនៈអីចឹងគឺយើងមិនអាចទៅលើកកត់ប្រគេលោកយ៉ាងម៉េចបានគឺយើងត្រូវឲ្យដោយវាចាអញ្ចឹងអាចំណែកនៃការឲ្យដោយវាចាហ្នឹងគាត់ថាគឺក្នុងចិត្តរបស់យើងហ្នឹងគឺគិតគូរចាត់ចែងដោយល្អ ហើយយកចិត្តទុកដាក់ក្នុងកិច្ចការងារទៀនហ្នឹងយើងឲ្យដោយវាចាខ្លួនឯងតល់ហ្នឹងអាហ្នឹងគេឈ្មោះថាយើងឲ្យដោយដៃខ្លួនឯងហើយរាប់ចូលទៅក្នុងណាសហតិកៈទៀនណាសហតិកៈទៀនហ្នឹងគឺត្រូវដឹងចឹងបានយើងត្រូវសិក្សាថាយើងស្ដាប់ពធមកបើយើងស្ដាប់ទៅហើយ យោធោដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងបើព្រះអង្គសម្ដែងពីទៀនហ្នឹងត្រូវយកអំពីទៀនហ្នឹងដែលយើងបានស្ដាប់ហើយមកទៀងតត់ជាមួយនឹងអំពើកម្មដែលខ្លួនឯងបានធ្វើជាប្រក្តីថាក្នុងចំណែកនៃការធ្វើទៀនរបស់យើងរាល់ថ្ងៃហ្នឹងយើងការឲ្យការធ្វើរបស់យើងហ្នឹង ចូលទៅក្នុងប្រភេទនៃទៀនណាហើយយើងសិក្សាថាហេតុអីបាន ជាប្រក្តីក្នុងការដែលយើងធ្វើទៀន យើង ចូលទៅក្នុងប្រភេទនៃទៀនហ្នឹងយើងត្រូវពិចារណាយើងថាហេតុអីបានជាប្រកដីដែលយើងឲ្យទៀនយើងហ្នឹងវា ចូលទៅក្នុងប្រភេទនៃទៀនហ្នឹងថាឥឡូវដូចថាយើងឲ្យដែរបើយើងចូលទៅក្នុងអនតិកៈទៀនអានឹងសួរថាហេតុអីបានជាយើងឲ្យទៀនចូលក្នុងប្រភេទហ្នឹងអាហ្នឹងការដែលយើងបានស្ដាប់ពធអញ្ចឹងទៅប្រកដីដែលយើង ធ្វើហ្នឹង ទៅដឹងថាអំពើដែលយើងធ្វើរាប់ចូលនៅក្នុងទាននេះហើយមិនមែនឲ្យដឹងឲ្យទៅក្តៅកាហាយជាមួយនឹងការធ្វើពីមុនមកទេស្ដាប់ពុទ្ធោពេលខ្លះយើងស្ដាប់ទៅខុសកន្លែងហ្នឹងដែរយើងស្ដាប់ទៅស្រាប់តែថានឹកឃើញទៅឃើញនេះពីដើមមកអាត្មាអញធ្វើទៀនចូលប្រភេទនេះដូចគ្មានបានតម្លៃអីសោះអត់ត្រឹមត្រូវសោះថាមិនមែនស្ដាប់ពធហើយ ដឹងថាពីមុនខ្លួនយើងធ្វើខុសហើយស្អាប់ទៅតើកើតក្តៅក្រហាយព្រឹងមានបានយល់វត្ថុហើយពីព្រោះអ្វីដែលកន្លងទៅហើយគឺកន្លងទៅហើយយើងមិនអាចកែប្រែបានទេហើយយើងចង់ត្រឡប់ឲ្យទៅល្អវិញក៏អត់អាចទៅល្អកើតដែរអ្វីដែលវាកន្លងហើយប៉ុន្តែសំខាន់បន្ទាប់ពីយើងស្ដាប់ហើយហ្នឹងគឺយើងមិនមិនត្រូវធ្វើដោយការដែលយើងមិនតាមបានស្ដាប់តាមបានចេះដឹងទេនេះចំណុចសំខាន់ត្រង់កន្លែងហ្នឹងដែលថា ជាការលើកផ្ដើមឡើងហ្នឹងគេឲ្យកាលណាកម្ចាស់ទេក៏ញាតយកពុទ្ធបរិស័ទហ្នឹងពិចារណាស្ដាប់ទៅទទួលយកចំណេះដឹងអំពីការធ្វើទានដែលព្រះអង្គសម្ដែងណាយើងទៅទៅកែប្រែទៅកែប្រែនៅអំពើកម្មដែលខ្លួនយើងធ្លាប់ធ្វើនោះទៀនពីមុនមកយើងធ្វើបែបណាយើងយើងត្រូវលះបង់ក្នុងចំណែកនេះទៀនហ្នឹងយើងមិនត្រូវធ្វើទៀនសភាពយ៉ាងនឹងទៀតទេ ចឹងយើងត្រូវធ្វើយ៉ាងណាដែលជាទានប្រសើរដូចជាក្នុងពីរចំណុចហ្នឹងបើយើងនិយាយពីចំណែកប្រសើរគឺសាតិកៈទានហ្នឹងហើយសាតិកៈទានវាប្រសើរជាងអនតិកៈទានអ្នកព្រោះយើងមើលពីការឲ្យផលយើងជ្រាបបាទការឲ្យផលហ្នឹងប៉ុន្តែក៏ឲ្យដឹងថាដែលព្រះអង្គបង្ហាញពីផលមិនមែនឲ្យយើងទៅជាប់នឹងផលទេគឺឲ្យយើងឃើញថាសភាពនៃកម្មដែលយើងធ្វើហ្នឹងកម្មណា ប្រសើរកម្មណាល្អកម្មណាប្រណិត ហើយកម្មណាដែលយើងគួរមានហើយលះបង់ចេញហើយគួរកម្មណាដែលយើង មាន ហើយឬក៏ទានណាដែលយើងបានធ្វើហើយត្រឹមត្រូវគឺកបី ចម្រើនពីព្រោះក្នុងចំណែកនៃធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកបើយើងនិយាយពីសភាពនៃចិត្តវាមាន2ប្រការ3ប្រការថាដែលកំណត់ដឹងលះបង់ហើយនឹងចម្រើនហើយដល់ពេលចំណែកក្នុងការធ្វើទានហ្នឹងគឺយើងត្រូវមានពីរចំណែកថា អ្វីណាដែលមិនល្អក៏បីវាបងឬក៏លះបង់ចេញអ្វីណាដែលល្អហើយក៏បីចម្រើនតទៅទៀតក្នុងចំណែកនៃកម្មដែលយើងធ្វើជាកុសលឬក៏ការបរិច្ចាគទានហ្នឹងវាជាជាចំណែកមួយសម្រាប់តែយើងសិក្សាស្រាប់ទៅអញ្ចឹងយើងម្នាក់ម្នាក់អាចណាអាចចម្រើននៅចំណេះដឹងហើយធ្វើកម្មឬក៏ធ្វើទានហ្នឹងបានល្អចឹងដែរណាត្រឹមត្រូវដែរពីព្រោះ យើងអាចត្រូវបដែបដោយបាននេះពីព្រោះកម្មនេះវាខុសអំពីអ្វីអ្វីខាងក្រៅវាខុសគ្នាយ៉ាងម៉េចថាអំពើកម្មបុគ្គលណាសាងគេបុគ្គលហ្នឹងបាទឬការធ្វើទៀនអញ្ចឹងអត់មាននឹកសង្ឃឹមទៅលើអ្នកនេះសង្ឃឹមទៅលើអ្នកនោះគឺអ្នកណាដែលបានបំពេញដោយល្អគឺជាអំពើកម្មរបស់អញ្ចឹងបានបុណ្យព្រះអង្គសម្ដែងថាជាអសាធារណៈ ប៉ុនមិនមែនជាសាធារណៈទេណាតិចច្រឡំថាប៉ុនហ្នឹងជាសាធារណៈប៉ុនជាអសាធារណៈណាអសាធារណៈថាម៉េចថាកុសលអីក៏ដោយឬក៏ថ្នាក់ទៀនហ្នឹងក៏ដោយក៏ជាអសាធារណៈណៃនិយាយពីកុសលដែលឲ្យផលគឺអសាធារណៈមិនអាចសាធារណៈថាបុគ្គលណាធ្វើគឺជាកម្មរបស់បុគ្គលហ្នឹងហើយពេលដែលឲ្យផលគឺឲ្យផលទៅចំពោះបុគ្គលហ្នឹងឯងមិនអាច ធ្វើកម្មហ្នឹងទៅបានអ្នកដតីហើយឲ្យផលទៅឲ្យដល់អ្នកដតីបានទេឃើញទេវាជាអសាធារណៈបុណ្យកុសលហ្នឹងមិនមែនជាសាធារណៈអឺដូចជាចំណែកក្នុងការឲ្យផលឬក៏អំពើកម្មដែលយើងសាងហ្នឹងក៏ជាអសាទេគឺមិនទូទៅថាអ្នកណាធ្វើល្អទៅអ្នកនេះធ្វើល្អទៅបានអ្នកនោះដែរអត់ទេគឺចំណែកនៃកុសលកម្មហ្នឹងអញ្ចឹងក្នុងការចំណែកធ្វើទានហ្នឹង ជាពិសេសដូចយើងលើកពីថ្ងៃមុនអញ្ចឹងភរិយាស្វាមីក៏ដោយមិននឹកសង្ឃឹមថាអើព្រោះម៉េចឥឡូវយើងមិនបាច់ធ្វើទេប្រពន្ធយើងធ្វើហើយណាក៏បានដូចគ្នាគឺអត់ទេណាគឺមិនអីគឺខ្លួនយើងហ្នឹងត្រូវស្វែងយល់ប្រឹងប្រែងកម្លាំងទ្រព្យសម្បត្តិបានមកហើយត្រូវក្នុងចំណែកនៅក្នុងការដែលយើងបានទៅធ្វើទៀនគឺត្រូវតែបំពេញឲ្យល្អបានដូចគ្នាទាំងភរិយាក៏ដោយទាំងស្វាមីក៏ដោយ គឺយើងត្រូវធ្វើទៀនយ៉ាងណាគឺទៅជាអ្នកឆ្លាតក្នុងការធ្វើទៀនដោយដៃខ្លួនឯងណាកុំឲ្យវាចូលទៅក្នុងអនតិកៈទៀនណាណាបើថាពីមុនផ្លាប់ចូលក្នុងអនតិកៈទៀនហើយឥឡូវកែប្រែណាកែប្រែទៀនហ្នឹងឲ្យទៅជាសហតិកៈទៀនមកវិញមកហើយទៀនភរិយាក្តីស្វាមីក្តីរិទ្ធគាត់ថាឪពុកម្ដាយនិងកូននឹងក៏ដោយណាក៏យើងត្រូវតែធ្វើទៀនដោយដោយដៃខ្លួនឯងគឺ ដោយយកចិត្តទុកដាក់ពេញចិត្តក្នុងការធ្វើទានក្នុងការចាត់ចែងក្នុងការលះបង់នៅទ្រព្យសម្បត្តិរបស់យើងនឹងឲ្យទៅជាទានដល់ប្រសើរគឺក្នុងសហតិកៈទានហ្នឹងនឹងខ្ញុំក្រាបានឱកាសផ្ដើមសេចក្តីខាងដើមតាកតួងទៅក្នុងសហតិកៈទាននិងអនតិកៈទានប៉ុណ្ណឹងហើយទុកឱកាសតាមបីដល់កិនគុំចាស់គ្រប់ព្រះអង្គហើយនឹងយើងមានកម្មវិធីសន្ទនាជាបន្តទេសូមអរគុណសូមអនុមោទនា ក្រាណាសាធុសាធុអរគុណចាស់គ្រូជាសណៅបានលើកផ្ដើមសេចក្តីដោយផ្ដើមទៅដោយការធ្វើទានហ្នឹងមិនមិនមែនមិនមែនមានន័យថាធ្វើដោយវាចាឬក៏ធ្វើដោយប្រយោលឈ្មោះថាមិនមែនធ្វើដោយផ្ទាល់ដៃគឺហ្នឹងគឺធ្វើដោយផ្ទាល់ដៃហើយគឺថាសហថាសហតិកៈទានអឺ ចំណែកអនតិកទានគឺទានដែលធ្វើដោយប្រើនៅតីបើថាធ្វើមិនមិនបានដោយផ្ទាល់ទេគឺប្រើនៅតីធ្វើប៉ុន្តែនៅក្នុងទីនេះខ្ញុំកណ្ណា ចង់សួរបន្ថែមត្រង់ចំណុចហ្នឹងគឺថាមានអ្នកខ្លះគេពោលចេះថាទាននោះតើតើធ្វើដោយខ្លួនឯងផ្ទាល់បានបានបនច្រើនអញ្ចឹងអឺ តើវាមិនមែនសម្រេចទៅលើការធ្វើដោយឯងខ្លួនឯងផ្ទាល់ប៉ុន្តែបើសិនណាដែលយើងធ្វើដោយផ្ទាល់ប៉ុន្តែយើងមិនមានចេតនាប្រកបដោយមហាកុសលអីមុតមមចឹងទៅហើយដល់ពេលយើងធ្វើប្រយោលប៉ុន្តែយើងធ្វើប្រកបដោយចិត្តជ្រះថ្លាមុតមមចឹងទៅវាបានបនអានិសង្ឃខុសគ្នាយ៉ាងម៉េចដែរគុណចាស់គ្រូចន្ទជុតតោដូចតាន់លឺណាលឺ លឺហើយតែលឺទេលឺលឺលឺលឺណាអរគុណចឹងជាបឋមខ្ញុំបកណាសូមនមស្ការចំពោះគុណព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមថ្វាយគុំគុណចាស់ទាំងពីរព្រះអង្គគុណចាស់ញាណសរណោគុណចាស់សវណ្ណបញ្ញោ ហើយនឹងចម្រើនពរញោមបាទការនុកសវណ្ណថ្វាយគុំគុណចាស់តាមការឡាយគ្រប់ព្រះអង្គចម្រើនពរញាតិញោមតាមការឡាយគ្រប់គ្នាផងដែរអឺថ្ងៃនេះមានធរៈកម្មវិធីបន់នៅក្នុងវត្តបន់កម្មវិធីអីទៀតបន់សពទៅបន់សពហើយក៏តែចេះ ខលមកអត់មើលការឡាយឆ្ងល់ដែរ កូនចាស់គ្រូប្រាប់ថាឲ្យទេសាក់តែមិនសិនចេះមិនឃើញឡាយណាអត់ឃើញឡាយផងអត់ឃើញឡាយទៀតឡាយសំដែងធោះទៅចប់មិញហើយសំដែងធោះម្ដងព្រះប្រិតឯហោហែកម្មវិធីចាស់គ្រូញ៉ាំសាណោះមើលអត់ឃើញឡាយហ៎មិញហ៎យើងបាត់បើ Facebook ហ្នឹងមិនឃើញឡាយអូមែន sorry ហ៎ អឺល្អដែរសូមសរសើរហើយដែលមិនបានបើក Facebook មានន័យថាមិនមែនអ្នកលេង Facebook ទេហ្នឹងហើយហើយអឺថ្ងៃនេះថ្ងៃ5កើតហើយណា5កើតខែ5កើតព្រោះមិនថា4កើតទេខុសហ្នឹងដល់កើតខែស្រាបឆ្នាំផ្លូវត្រីស័កពុទ្ធសករាជ2565ថ្ងៃត្រង់ថ្ងៃសុក្រ ទី13ខែសីហាឆ្នាំ2021ល្មង7:24នាទីហើយសូមឱកាសពីគុណចាស់គ្រប់ប្រអងកើតមកឃើញដូចណាបានចូលរួមសម្ដែងធម៌និងឆ្លើយចំនួនគុណចាស់សវណ្ណបញ្ញា បានសាកសួរអំបញ្ញហ្នឹងពីការធ្វើទៀន ឬថាណាលើគេថាណាតែធ្វើខ្លួនឯងបានបន់ច្រើនណាបានបន់ច្រើនហើយប្រើគេឲ្យធ្វើ បានបន់មិនច្រើនទេនោះមួយយ៉ាងទៅមួយយ៉ាងទៀតបើការធ្វើខ្លួនឯងមិនមានចេតនាគ្រប់គ្រាន់ការធ្វើដល់ប្រយោជន៍មានចេតនាគ្រប់បរិបូរអីចឹងតែបានផលខុសគ្នាយ៉ាងណាណាអឺក្នុង សេចក្តីទាំងអស់នេះសត្វតែស្ថិតនៅលើខ្លួនយើងណាមានន័យថាយើងធ្វើផ្ទាល់ដៃក៏ធ្វើខ្លួនឯងប្រើគេឲ្យធ្វើក៏ធ្វើខ្លួនឯងមានន័យថាបនវាកើតនៅក្នុងចិត្តរបស់ខ្លួនទោះបីថា យើងធ្វើផ្ទាល់ដៃក៏បនកើតក្នុងចិត្តរបស់យើង យើង ប្រើគេឲ្យធ្វើក៏បនវាកើតនៅក្នុងចិត្តរបស់យើងគ្រាន់តែថាមួយ យើងมันបានធ្វើដោយផ្ទាល់មួយយើងធ្វើដោយផ្ទាល់តែពាក្យវោហា យើង ថាប្រើគេឲ្យធ្វើឲ្យ តែបើយើងនិយាយតាមសភាពពិតគឺបនមិនអាចធ្វើឲ្យគ្នាបានទេណាដែលណាធ្វើគឺនឹងបានព្រោះចិត្តផ្សេងគ្នាណា ចិត្តកើតនៅក្នុងអឺ សន្តានសន្តានៈការសន្សំបំណតនគឺផ្សេងគ្នា រូបកាយផ្សេងគ្នាចិត្តផ្សេងគ្នាយើងនិយាយស្រួលស្ដាប់អញ្ចឹងបើសិន ជាយើងឲ្យគេធ្វើអាហ្នឹងវាជាវោហានៃការប្រើប៉ុន្តែបនវានៅតែយើងធ្វើខ្លួនឯងដដែលចេតនាវាកើតនៅក្នុងចិត្តយើងដដែលហើយយើងធ្វើដោយផ្ទាល់ដៃក៏ចេតនាកើតនៅក្នុងចិត្តយើងដដែលគ្រាន់តែលោកចែកចែកនៅក្នុងរឿងអានិសង្ឃហ្នឹង លោកចែកជា2ហ្នឹងគឺទី1សាហតិកទានការធ្វើដោយ ខ្លួនឯងធ្វើដោយដៃខ្លួនឯងបានផលមកបានទាំងទ្រព្យសម្បត្តិបានទាំងញាតណាបរិបូរទាំងទ្រព្យសម្បត្តិផងបរិបូរទាំងញាតផងរីឯការប្រើគេឲ្យធ្វើ បានផលមកគឺបានតែទ្រព្យសម្បត្តិទេប៉ុន្តែมันមានញាតទេអាហ្នឹងគឺ តែលោកបែងចែកបែងចែកផលដែលត្រូវទទួលបានប៉ុណ្ណឹងប៉ុន្តែបើយើងនិយាយថាប៉ុនដែលកើតគឺវាកើតនៅក្នុងចិត្តរបស់យើងដូចគ្នាដោយឡែកសម្រាប់ សំណួរដែលសួរថាតើការធ្វើប៉ុនដោយ ខ្លួនឯងបានប៉ុនច្រើនប្រើគេឲ្យធ្វើនឹង បានប៉ុនតិចនឹងយ៉ាងម៉េចណារឿងចំណុចនេះ វាស្ថិតនៅលើកោសលជាវ័នដែលកើត ណាมันសង្កត់ធ្ងន់ទៅលើរឿងខាងក្រៅទេអត់សង្កត់ធ្ងន់ទៅលើរឿងខាងក្រៅទេមានន័យថាមិនមែនសង្កត់ធ្ងន់ទៅលើ សកម្មភាពដែលធ្វើដោយដៃហើយនឹងមិនសង្កត់ធ្ងន់ទៅលើសភាពដែលប្រើគេទេគឺសង្កត់ធ្ងន់ទៅលើកុសលជីវ័នដែលកើតខាងក្នុងសម្ដានឯណោះណាបើកុសលកើតច្រើនបានផលច្រើនបើកុសលកើតតិចបានផលតិច ណាហ្នឹងគឺស្ថិតនៅលើកុសលចេតនានៅក្នុងជីវ័នអវិថីណាព្រោះក្នុងព្រះសូត្រការសំដែងពីអានិសង្ឃដែលវិផលអឺជាវោហានៅក្នុងព្រះសូត្រដើម្បីឲ្យអឺវេនយស័ព្ទនឹងស្ដាប់បានប៉ុន្តែក្នុងព្រះសូត្រ มันប្រកាសថាបានដូច្នោះទេណាមិនប្រកាសថាបានដូច្នោះទេហេតុអីបានជាខ្ញុំណាអាត្មាលើកយ៉ាងហ្នឹងយើងត្រូវសិក្សាឲ្យយល់អំពីធម៌ពិតឥឡូវទៅហៅថាព្រះសូត្រដូចនៅក្នុងចូលនៅក្នុងតេកណាវិភាកសូត្របេតាលេខ28ដែលព្រះអង្គសម្ដែងពី អានិសង្ឃនៅទទួលបានចឹងធ្វើទៀនជាមួយនឹងសតិរិឆានបានប៉ុន100អត្តភាពធ្វើទៀនជាមួយនឹងមនុស្សអត់សិលបានប៉ុន1000អត្តភាពទៀនជាមួយមនុស្សមានសិលបានប៉ុន100,000អត្តភាពអីជាដើមចឹងទៅយើងយើងយើង ស្ដាប់ក្នុង ប្រសូតហ្នឹងគឺថាដូចដូចបានមកពេញបរិបូរអញ្ចឹងអាច ណាស្ដាប់ទៅគឺពិរោះអត្តន័យហ្នឹងគឺថាបានច្រើនហ្មងណាណាវិព័ន្ធអត្តភាពអីឬក៏100អត្តភាពវិព័ន្ធអត្តភាពអីមួយសែនអត្តភាពអីចឹងមួយសែនកោតអីចឹងមួយសែនកោតអត្តភាពអីចឹងគឺ ថាស្ដាប់ទៅមកដូចច្រើនណាគួរឲ្យជ្រះថ្លាមែនតើតែយើងយើងមើលនៅក្នុងព្រះអភិធម្មវិញព្រោះចិត្តបនគឺជាបរមត្តធម៌ ហើយយើងមើលអំពីព្រះវិធមលោកសំដែងយ៉ាងម៉េចព្រះវិធមគឺលោកសំដែងថាមហាកុសលដែលកើតឡើងប្រតិទៅនៅក្នុងការធ្វើ បន់មានការធ្វើទានជាដើមហ្នឹងបើមហាកុសលនឹងកើតឡើងមួយដួងឲ្យផលមួយជាតិមហាកុសលកើតឡើង10ដួងឲ្យផល10ជាតិបើមហាកុសលកើតឡើង1000ដួងឲ្យផល1000ជាតិ10000ដួងឲ្យផល10000ជាតិក្នុងការធ្វើទានហ្នឹង កើតហើយកើតទៀតកើតកើតទៀតហ្នឹងអញ្ចឹងដំណរតនេះអឺចិត្តសន្តានังនេះអតណោចិត្តសន្តានังនេះសន្សំសន្តានរបស់ខ្លួនហ្នឹងតើសន្សំបានប៉ុណ្ណាសន្សំបានប៉ុន្មានណាអញ្ចឹងលោកប្រៀបទៅជាមួយនឹងការដាំនៅដើមដូងដាំនៅដើមដូងអញ្ចឹងបើយកផ្លែដូងមកមួយផ្លែទៅដាំបានដើមមកដើមណាយក ផ្លែដូងមក10ដើមទៅដាំបានបានបាន10ដើមយកដើមយកផ្លែដូង100 100ផ្លែទៅដាំបាន100ដើមជាដើមមហាកសលមួយដួង មហាកសលកើតឡើងមួយដួងឲ្យផលមួយជាតិមហាកសលកើតឡើង10ដួងឲ្យផល10ជាតិកើតឡើង100 100ដួងឲ្យផល100ជាតិជាដើមអញ្ចឹងយើងវេកញែកទៅក្នុងសេចក្តីនោះចំណាត់អាត្មា ចង់បញ្យល់ពីសព្ទាមុនដែរបណ្ដាមានពេលអញ្ចឹងយើងវេកញែកពាក្យដឹងអញ្ចឹង វិញ្ញាពីនឹងគ្រប់ព្រះអង្គណាណាក្នុងអត្តន័យនៃពាក្យក្នុងប្រសូតថាឲ្យផលឲ្យទានជាមួយសត្វទេរឆានឲ្យផល100ជាតិបានផល100ជាតិកើតជាមនុស្សឬក៏ទេវតា100 100អត្តភាពហ្នឹងទៅប៉ុន្តែបើសិនជាយើងគិតទៅក្នុងព្រះអភិធម្មវិញណាបើសិនជាមហាកុសលដែលកើតឡើង ជាមួយនឹងការធ្វើទានដល់សត្វទេរឆានហ្នឹងបើមហាកុសលកើតទៅមកដួង ឲ្យបានតែមួយជាតិទេអត់មានឲ្យបានបានមានឲ្យបាន100ជាតិទេគឺបានតែមួយជាតិទេណាហើយបើសិនជាមហាកុសលនឹងកើតឡើងដាក់បាយឲ្យឆ្កែដោយចិត្តជ្រះថ្លាណាឬដាក់បាយឲ្យឆ្មាដោយចិត្តអនុគ្រោះឬក៏ដាក់ស្មៅឲ្យគោឲ្យក្របីដោយចិត្តអនុគ្រោះ មិនមែនចិញ្ចឹមដើម្បីលក់សាច់ទេសូមសូមសូមសង្ខេបថាបើសិនជាឲ្យ ចំណីដើម្បីយកសាច់លក់ គឺមិនហៅថាធ្វើទៀនទេមិនសម្រេចទៅជាទៀនតែមួយយៈទេ ដូចជាចិញ្ចឹមជ្រូកដើម្បីសាច់យកសាច់លក់ចិញ្ចឹមគោក្របីដើម្បីយកសាច់លក់ចិញ្ចឹមមន់ទាឆ្កែឆ្មាដើម្បីយកសាច់លក់មិនហៅថាទាននៃវិយៈទេមិនហៅថាធ្វើទានទេណាព្រោះពាក្យថាការធ្វើទានគឺឲ្យតែចិត្តបរិសុទ្ធឲ្យតែចិត្តអនុគ្រោះឲ្យតែចិត្តសង្គ្រោះអីជាដើមអញ្ចឹងទៅមិនមែនចិញ្ចឹមដើម្បីយកសាច់លក់ទេអានឹងក្នុងបបញ្ញសោតនីយតកថាតកណៅខាងសោហ្នឹងមិនដែល យល់អំពីការឲ្យ អាហារដើម្បីយកសាច់លក់ដល់សัตว์យកសាច់លក់ហ្នឹងគឺមិនហៅថាធ្វើទៀនទេណាអញ្ចឹងយើងគិតពិចារណាដល់ពេលដែលឲ្យអាហារដល់សัตว์ហ្នឹងបើសិនជាមហាកុសលកើតឡើងក្នុងការឲ្យហ្នឹងដាក់បាយឲ្យឆ្មាឬក៏ឲ្យសំណក់ស៊ីអញ្ចឹងទៅ ដោយចិត្តអនុគ្រោះដើម្បីឲ្យគ្នារស់មានក្តីសុខដោយសារអាហារហ្នឹង មហាកសលកើតហើយកើតទៀតកើតកើតទៀតក្នុងការដាក់ហ្នឹងបើកើតឡើង10ដួងឲ្យផល10ជាតិកើតឡើង100ដួងឲ្យផល100ជាតិកើតឡើង50ដួងឲ្យផល50ជាតិចឹងទៅឃើញទេហើយបើសិនជាកើតឡើងលើសពី100ទៅក៏ឲ្យផលលើសពី100ជាតិដែរមិនមែនឲ្យផលត្រឹម100ជាតិហ្នឹងទេអាហ្នឹងយើងបំដែងទៅតាមព្រះវិធម្មហ្នឹងទៅណាយើងបំដែងតាមព្រះវិធម្មហ្នឹងហើយដូចថាធ្វើទានជាមួយអ្នកអត់មានសិលបានបន់1000អត្តភាពអាហ្នឹងគឺជាលក្ខណៈ វោហានៅក្នុងបសូតប៉ុន្តែបើយើងនិយាយតាមព្រះវិធម្មវិញធ្វើទៀនជាមួយនៅអត់មានសិលបើសិនជាចិត្តបនកើឡើងបានតែ100 100ដួងគឺអត់មានទៅបានផលណា100ជាតិទេអត់1000ជាតិទេគឺបានតែ100ជាតិប៉ុណ្្នឹងឯងចឹងណាបានតែ100ជាតិប៉ុណ្្នឹងចឹងព្រោះក្នុងព្រះសូតជាវោហា នៅ ក្នុងការនិយាយដើម្បីឲ្យយើងស្ដាប់ព្រះបាទប៉ុន្តែធាតពិតគឺនៅលើព្រះវិធម្មគឺនៅលើចិត្តជាកុសលហ្នឹងដែរ ណាអញ្ចឹងបានខ្ញុំណាសូមថយមកវិញថាគាត់ចាស់លើកថាបើសិនជាយើងធ្វើបន់ដោយខ្លួនឯងបានបន់ច្រើនឲ្យគេធ្វើប្រើគេប្រើគេឲ្យធ្វើមិនបានបន់ច្រើនអាហ្នឹងក៏មិនប្រកបដែរវាថាត់នៅលើអឺកុសលចេតនាណែគាត់ចាស់ញាតណោដែលធ្លាប់បរៀនញាតញោមពុទ្ធបរិស័ទអស់ហើយធនហ្នឹងណាគឺថានៅលើចេតនាប្រព្រឹត្តទៅនៅក្នុងមហាកុសលនោះតើចេតនាមានប្រមាណដួង ចេតនានៅប៉ុន្មានចេតនាក្នុងព្រះវធំលោកប្រើពាក្យចេតនា4ទៀតទី1គឺពុព្វចេតនាត្រេកអរមុនការធ្វើទី2មុញចនចេតនាត្រេកអរនៅពេលដែលកំពុងធ្វើទី3អបរចេតនាត្រេកអរនៅពេលដែលធ្វើរួចហើយភ្លាមភ្លាមហ្នឹងទី4អបរាបរចេតនាគឺត្រេកអរនៅពេលដែលធ្វើកន្លងទៅហើយមួយថ្ងៃពីរថ្ងៃរហូតដល់មួយជីវិតហ្នឹងត្រេកអរមួយជីវិត គឺបានបានមួយជីវិតទៀតណាអញ្ចឹង កាលណាបើកុសលចេតនាព្រឹត្តទៅក្នុងការធ្វើទានហ្នឹងមាននៅចេតនាគ្រប់ទាំង4អញ្ចឹងអានឹងហៅ ថាឧបធកថាឧបធកថាមានន័យថាកុសលថ្នាក់ឧក្រិដ្ឋកុសលថ្នាក់ទានហ្នឹងគឺឧក្រិដ្ឋហើយគឺបានផលគឺបរិបូរតែម្ដងណាហើយបើសិនជាចេតនាតែ3ទេណាចេតនាតែ3ទេណាពេលធ្វើត្រេកអរពេលពេលមុនធ្វើត្រេកអរពេលកំពុងធ្វើត្រេកអរ ធ្វើឲ្យត្រេកអរពេលថ្ងៃក្រោយខែក្រោយទៅក៏អត់បានត្រេកអរទេអញ្ចឹងទៅជាកុសលថ្នាក់ឧបធម្មឧបធម្មកៈអញ្ចឹងទៅណាមានមិនមែនឧបធម្មកៈទេគឺឧបធម្មកៈមានន័យថាកុសលថ្នាក់រងអត់បានចេតនាគឺអក្រក់ដូច្នេះក្នុងន័យហ្នឹងធ្វើខ្លួនឯងក៏ដោយទៅណាធ្វើខ្លួនឯងក៏ដោយបើសិនជា ខ្វះចេតនាមិនគ្រប់គ្រាន់ទេគឺប៉ុនក៏អត់បរិបូរណ៍ដែរទៅ អត់បរិបូរទេអត់ពេញទេហ្នឹងវាថាអត់ពេញមិនមែនមានន័យថាមិនអោយតកើទៀតទេប៉ុន្តែ យើងនិយាយអំពី ផល គឺអត់ពេញទេអត់បានអត់បានគ្រប់គ្រាន់ទេ ជាពិសេសគឺខ្វះនៅអបរាបរចេតនានេះមនុស្សភាគច្រើនគឺធ្វើបន់ហើយមិនសូវគិតមិនសូវត្រេកអរទេមែនទេខ្ញុំសវណ្ណថ្ងៃក្រោយមកក៏មិនសូវបានឃើញបន់ហ្នឹងទេរវល់តែការងាររោស៊ីទៅបន្លឹមចេញប្រឡប់ចូលទៅ ហត់អស់កម្លាំងងូតទឹកបាយហើយដេកទៅ ព្រលឹមឡើងងូតទឹកហើយបាយទឹកហើយទៅធ្វើការទៀតទៅมันបានទៅនឹកឃើញណាកឋិនទានឬក៏ទានណាណាដែលធ្វើហើយអីគ្រប់ទានទាំងអស់មិនសូវបាននឹកឃើញត្រេកអរជាមួយបនដែលខ្លួនធ្វើរួចហើយទេណាអាហ្នឹងខ្វះនៅអបរាបរចេតនាហ្នឹងអញ្ចឹងបនក៏មិនគ្រប់គ្រាន់ដែរអញ្ចឹងបាន យើងនិយាយអំពីបនតិចបនច្រើន យើងនិយាយអំពីសកម្មភាពខាងក្រៅមើលទៅដូចជាធំដុំណាស់ប៉ុន្តែ យើងនិយាយអំពីសកម្មភាពខាងក្នុងហ្នឹងតើកាលណាសកម្មភាពខាងក្នុងក៏តិចអាហ្នឹង គឺបនតិចហើយបើសកម្មភាពខាងក្នុងក៏ច្រើនគឺបនច្រើនហើយឧទាហរណ៍ថាអឺអ្នកខ្លះគេធ្វើបនយ៉ាងទៅ គេមិនប្រសង5អង្គយ៉ាងទៅគេអញ្ជើញភ្ញៀវអី1000 1000នាក់100តោអូគេថាបនធំហ៎បនធំហ៎ណាគេថាបនធំហ៎ហ្នឹងហើយ អញ្ចឹងសូត្រតែបនធំធំប៉ុណ្ណាបនធំប៉ុណ្ណាទៀតណាតាមពិតអាហ្នឹងវាជាវាជាវាគ្រាន់តែជាការរាប់បរិមាណនៃភ្ញៀវខាងក្រៅទេណាគ្រាន់តែជាការរាប់ចំនួនភ្ញៀវខាងក្រៅទេប៉ុន្តែតើចេតនាជាតួបនរបស់គាត់នឹងមានធំប៉ុណ្ណាពេលខ្លះម្ចាស់បនហ្នឹងมันបានទៅថ្វាយអង្គមប្រសងក៏មានដែរឃើញទេมันបានទៅថ្វាយទៀនផ្ទាល់ រវល់លើទទួលភ្ញៀវនោះក៏មានដែរដូចនិយាយថ្ងៃមុនអញ្ចឹងហើយសូមថាបនធំប៉ុណ្ណាទៅបើចេតនាដែលដែល ប្រព្រឹត្តទៅនៅក្នុងកុសលធ្នាក់ទៀនក្នុងការគោរពទៀនអត់មានផង ក្នុងការទៅថ្វាយអង្គមប្រសងក្នុងការទៅថ្វាយទៀនដល់ប្រសងអត់មានផងរវល់លើទីការងារណាណៃអើយយើងជួយប្រគិនផងតាអីជួយប្រគិនផងតែខ្ញុំរវល់ណាស់អីរវល់ណាស់រវល់ណាស់រវល់ណាស់អីដែលមនប្រសងមកធ្វើទៀនប៉ុន្តែរវល់អត់បានទៅធ្វើនេះអានឹងទៅដល់បនធំនៅត្រង់ណា អានឹងវាជាធំបនបនធំបនធំត្រង់គេជួលឡែងលខនវស័កអីធំធំទៀតតែហ្នឹងហ្នឹងហ្នឹងបាទយើងយើងពេលខ្លះយើងយើងអត់អត់យល់អំពីបនទេយើងជាតែមើលទៅតាមបរិមាណខាងក្រៅទេរូបភាពខាងក្រៅទេ សកម្មភាពខាងក្រៅទេគាត់ចាស់និយាយត្រង់ហ្នឹងខ្ញុំណាក្លឹបបានជួបញោមម្នាក់គាត់នៅអូស្ត្រាលីនេះគាត់កៅស្រុកខ្មែរយូរ ហើយពេលដែលម្ដងហ្នឹងគាត់ទៅនៅដល់ខេត្តកំពង់ចាមគាត់និមន្តប្រសង់ទៅធ្វើបន់ហ្នឹងអឺយើងថាពីថ្ងៃចុះព្រោះគាត់ធ្វើបន់តេកណនុបទានហ្នឹងគឺអឺល្ងាចហើយនឹងព្រឹកអញ្ចឹងទៅចាប់ថ្ងៃតង់ប៉ុន្តែគាត់ជួលល្ខោន2យប់ណាជួលល្ខោន2យប់គាត់ថាគាត់ធ្វើហ្នឹងគឺអស់ចាហ្មងគាត់ធ្វើហ្នឹងគាត់ថា បន់ធំគាត់ធ្វើធំគាត់ជួលល្ខោន2យប់ណាតែនឹងមិនប្រសង់ឆាប់នឹងមកពេល ហ្នឹងហើយអញ្ចឹងអាហ្នឹងគ្រាន់តែជារូបភាពខាងក្រៅទេតែតួប៉ុនណាបើយើងនិយាយពីអោយគេមើលលខនអោយគេមើលអីហ្នឹងមិនមិនហៅថាប៉ុនទេណាអោយគេមើលលបែងលបាមរំជ្រាវប្រគំតន្ត្រីហ្នឹងមិនហៅថាប៉ុនទេណាអាហ្នឹងក៏វាចូលទៅក្នុងអសមត្ថទានដែរព្រោះអោយគេមើលទៅដើម្បីត្រេកត្រអាលអោយគេមើលទៅជុំអីក៏មិនពេញចិត្តក៏ជេរអាតួលខនទៀតក៏មានដែរហ្នឹងហើយ ពេលគេលេងកំសត់តិចទៅរៀងយំតាមគេទៅ ណាពេលតែគេកាយទៅជេរគេមួយក៏យប៉ែកនឹងចេញមកក៏កាយម៉េះតានឹងចេញមកក៏កាយម៉េះខឹងជន់អីកប់អារែង10ទឹកសតទៅទៀតក៏មានដែរអញ្ចឹងអារឿងជួលលខោនអីគេមើលអីអាហ្នឹងគេមិនហៅថាធ្វើបន់ទេអាហ្នឹងគឺជាអសមត្ថទានការធ្វើហ្នឹងគឺមិនមែនមិនមែនមានផលសម្រាប់ជាបន់ទេណាកុំគិតថាអឺ មនប្រសង់ឆាន់មកពេលដាក់ល្ខន2 3យប់អីថាបនធំណាស់អីអាហ្នឹងគ្រាន់តែយើងនិយាយទៅប៉ុន្តែមិនមែនបនទេណាមិនមែនបនធំទេហ្នឹងហើយអញ្ចឹងរឿងសកម្មភាពខាងក្រៅរូបភាពខាងក្រៅវាមិនមែនជាតួបនទេតួបនវានៅក្នុងចិត្តយើងទេណាចង់តែឯងធ្វើបនបនប្រសង់10 20អង្គអីអញ្ជើញភ្ញៀវ1000 2000នាក់ក៏ដោយ រឿងប៉ុនតិចប៉ុនច្រើនគឺវានៅក្នុងចិត្តឯនេះទេវាមិនមែននៅលើភ្នៀវតិចភ្នៀវច្រើននោះទេណាហើយយើងមើលពីយើងមើលពីព្រះពុទ្ធដីការបស់ព្រះអង្គសម្ដែងណាឧទាហរណ៍ព្រះអង្គសម្ដែងនៅក្នុងអិសតសោតអញ្ចឹងពេលដល់លេខ29ព្រះអង្គសម្ដែងថាព្រះអង្គសម្ដែងជាមួយបរិជាណាដែលបរិជាសួរថាបបិទ្ធព្រះអង្គឲ្យចម្រើនតើទៀនបុគ្គលគួរអោយចំពោះបុគ្គលណា ព្រះពុទ្ធព្រះអង្គត្រាស់ថាចិត្តជ្រះថ្លាចំពោះបុគ្គលឲ្យបុគ្គលនោះទៅណាប៉ុន្តែតថាគតពោលថា ការទៀនជាមួយនឹងអ្នក មានសិលបានផលច្រើនធ្វើទៀនជាមួយនឹងអ្នកមិនមានសិលមិនបានផលច្រើនទេព្រះអង្គសម្ដែងអញ្ចឹងទៅណាហើយមួយទៀតព្រះអង្គសម្ដែងថា ការធ្វើទៀនជាមួយនឹងព្រះសង្ឃបានបនច្រើន ធ្វើទៀនជាមួយបុគ្គលមិន បានបនច្រើនទេសម្ដែងថា ធ្វើបន់និមន្តប្រសងច្រើនបានបន់ច្រើនធ្វើបន់ជាមួយនិមន្តប្រសងតិចបានបន់តិចអញ្ជើញភ្ញៀវច្រើនអញ្ជើញភ្ញៀវតិចបានបន់តិចគឺអត់ទេអត់មានតាកតងខាងហ្នឹងទេឃើញទេឃើញណាអញ្ចឹងបន់តិចបន់ច្រើនគឺវានៅខាងក្នុងនេះទេណាអរគុណចាអរគុណចាគុណចាសំដែងតើថាប្រកេនចំពោះប្រសង់បានបនច្រើនហ្នឹងញាតិញោមខ្លះក៏មិនយល់មិនស្រួលថាឲ្យតាលោកមួយអង្គអឺ ចាត់ទុកថាជាប្រសង់ឬក៏មុនលោកច្រើនបានហៅថាប្រសង់ហើយគ្រូចាស់ត្រូវបានបញ្យល់ឯនេះបន្តិចទៀតបានដៃឲ្យគាត់យល់កណាទៀតអឺព្រះសង្ឃនោះគឺបែងចែកជា2ទៅណាបែងចែកជា2មានន័យថាបែងចែកជាសង្ឃទាននិងបែងចែកជាសង្ឃកណាបែងចែកជាសង្ឃទាននិងបែងចែកជាសង្ឃកម្មសង្ឃកម្មសង្ឃនៅក្នុង សង្ឃកម្មគឺយក ចំនួនប្រសង់ជាធំអញ្ចឹងណាណាសង់ដល់គឺយកចំនួនប្រសង់ជាធំមិនមែនយកអឺអ្នកធ្វើជាធំទេតែសង់នៅក្នុងសង្ឃទាននៅក្នុងប្រសូតគឺមិនមែនយកអ្នកទទួលជាធំទេយកអ្នកយកអ្នកធ្វើជាធំវិញណារំដោះខ្លួនបាត់ រំដោះខ្លួនឯងចេញទៅបាត់អូខេឥឡូវមកជួបបាសិកាវិញម្ដងមើលចាំតិចយ៉ាងម៉េចហើយចាំតិចចាំទៅមកឲ្យមកមករំដោះខ្លួនខ្លួនឯងចេញទៅបាត់រត់លឿនណាកូន អាទូរស័ព្ទតបិទទីម្ដងលឺលឺឥឡូវឥឡូវក្រៅសម្ដែងផងណាបន្តតណាណាណាណាណាអរគុណច្រើនព្រោះអីមើលទៅឡូតឡូតហ្នឹង មានន័យថាអ៊ីនធឺណិតយឺតអញ្ចឹងសូមបន្តទៀតតកតងជាមួយរឿងសង្ឃយើងនិយាយអំពីសង្ឃក្នុងសង្ឃ កម្មគឺចំនួនប្រសងនឹងជាបជាប្រមាណគឺត្រូវរាប់ចំនួនប្រសងជាប្រមាណប៉ុន្តែសង្ឃទានមិនមែនរាប់ប្រសងជាប្រមាណទេ គឺរាប់អ្នកធ្វើជាប្រមាណវិញអញ្ចឹងណាគឺជាធំនៅលើអ្នកធ្វើទេណាអញ្ចឹងសូមបញ្ជាក់ខ្លីៗវិញថាសង្ឃនៅក្នុងព្រះវិន័យដែលយើងនិយាយពីសង្ឃកម្មកាលណាបើខ្វះសង្ឃ នៅក្នុងកម្មនោះគឺមិនអាចធ្វើបានទេឧទាហរណ៍ដូចជាអពសតកម្មអញ្ចឹងសម្ដែងអពសតតែម្ដងគឺយ៉ាងតិច4អង្គណាពីការធ្វើសេវាអូសេវាលោកអត់កើតមែនសេវាលោកមានបញ្ហាហើយឥឡូវបែរមកជួបបាសិកានប់សវណ្ណវិញម្ដងអត់បានអញ្ចឹងដោះ លោកដោះជីងសិនណាឥឡូវឥឡូវមិនមានការចាប់អារម្មណ៍យ៉ាងម៉េចដែរចំពោះលោកមកដល់ទៀតហើយឡូវគុណចាស់សម្រាប់សិនទៅមើលទៅដូចដាច់រហូតដាច់រហូតសម្រាប់ទៅសិនណាមើលមុនមុនទៅឡើយណាអត់មានសេវាសិនណាអឺ ទៅណាបើនៅ ខាងក្រៅនឹងញាតញោមនៅមិនទាន់ទៅផ្ទះអស់ហ្នឹងនៅអញ្ចឹងខ្ញុំណាចង់ចេញទៅក្រៅហ្នឹងចេញទៅអកើតសារមនុស្សនៅពេញហ្នឹងអញ្ចឹងប្រើ 4G អកើតទៀតអឺជារួមទៅមិនដែលប្រើ SIM ផងមិនដែល ដាក់ SIM ប្រើផងប្រើតែ Wi-Fi ហ្នឹងអូចឹងបន្តបន្តិចទៀតសិនខ្ញុំចវ៉ាន់សម្រាប់ចឹងឥឡូវចាំមើលតិចទៀតបាទ ទីទៀតតតទីទៀតសូមបញ្ជាក់ឡើងវិញថាសង្ឃកម្មគឺរាប់ចំនួនប្រសង់ចំនួនប្រសង់ជាប្រមាណណាដូចជាអបតតកម្មសីមាកម្មបរិវាសកម្មប្រសង់យ៉ាងតិចគឺ4អង្គបានអាចធ្វើបានតិចជាង4អង្គក៏ធ្វើមិនបានទេណាហើយដូចជាកឋិនកម្មបពជាកម្មយ៉ាងតិចប្រសង់5អង្គតិចជាង5អង្គគឺធ្វើមិនបានទេ ហ្នឹងអញ្ចឹងណាហ្នឹងសង់ក្នុងព្រះវិន័យអញ្ចឹងហើយសង់10អង្គគឺបួសនៅក្នុងមជ្ឈមប្រទេសហើយសង់21អង្គគឺធ្វើអភិនកម្មអភិនកម្មត្រូវការប្រសង់21អង្គមាននៅពិខុដែល មានតូនជាគោរព21ហ្នឹងអញ្ចឹងអឺចំនួនប្រសង់នៅក្នុងសង្ឃកម្មគឺខ្វះណាមួយអត់ទេមិនអាចធ្វើកម្មនឹងបានទេតើតែគ្រប់ចំនួនសង្ឃហ្នឹង អាហ្នឹងយើងនិយាយអំពីសង្ឃនៅក្នុងព្រះវិន័យហ្នឹងគឺរាប់ចំនួនប្រសង្ឃជាប្រមាណចំណែកឯការធ្វើទាន ចំពោះសង្ឃគឺមិនមែនរាប់ចំនួន សង្ឃជាប្រមាណទេគឺរាប់ចំនួនអ្នកធ្វើមិនន័យរាប់យកអ្នកធ្វើជា ប្រមាណគឺចេតនារបស់អ្នកធ្វើតើចេតនារបស់អ្នកធ្វើនឹងធ្វើ ចំពោះសង្ឃឬក៏ធ្វើចំពោះណាធ្វើចំពោះសង្ឃក៏ធ្វើចំពោះបុគ្គលដូច្នេះសង្ឃសោត ដែលជាបដិគិអកៈមួយអង្គក៏សង់ពីរអង្គក៏សង់បីអង្គក៏សង់4 5អង្គឡើងទៅគឺសង់ទាំងអស់ឲ្យតែមានចេតនាផ្គងចំពោះសង់មានចេតនាធ្វើចំពោះសង់ណាបើសិនជាមានចេតនាបុគ្គលបីតែនិមន្តមក10អង្គ20អង្គ50អង្គ100អង្គក៏ដោយក៏នៅជាបដិពុកលិទ្ធិរដែលហើយគឺជ្រះថ្លាចំពោះបុគ្គលអនិមន្តវិខអង្គ នេះនិមន្តភិក្ខុអង្គនោះភិក្ខុឯនោះមួយទៀតមកបាន10អង្គបាន20អង្គនិមន្តភិក្ខុមួយទៀតបាន50អង្គទៅទៀតខ្ញុំខ្ញុំសវណ្ណចាប់អារម្មណ៍តិចតើចាប់អារម្មណ៍ទេតើកុំអោយនិយាយចាស់មានអីបងចាំទៅរួមមកជើញជើញចាស់កណា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 កាលណាមួយនោះសូមអង្គគ្រូគ្រប់ព្រះអង្គព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ខន្តីអភ័យទោសដល់ខ្ញុំបកករណាផងហើយខ្ញុំអឺមានចិត្តជ្រះថ្លារីករាយសប្បាយចិត្តដែលព្រះអង្គគ្រូអនុញ្ញាតឲ្យចូលមកស្ដាប់ពធមទេសនាសម្ដែងដោយព្រះអង្គគ្រូដូចថាជ្រះថ្លាណាស់ព្រះអង្គគ្រូបុណ្យកុសលដែលខ្ញុំបានចូលមកនេះខ្ញុំសូមលើកប្រគេនព្រះអង្គគ្រូគ្រប់ព្រះអង្គព្រមទាំងជូនបងជូនបងបងប្អូន ជនរួមជាតិទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេស ជូនបុណ្យមនុស្សលោកទាំងអស់សពសត្វទាំងអស់សូមអនុមោទនាបុណ្យសាធុអឺជ្រះថ្លាណាគុណយើងបានចូលមកស្ដាប់ពធមទេសនានៅក្នុង Zoom កណាជ្រះថ្លារីករាយបានយល់ដឹងពីបញ្ហា ក្នុងការធ្វើបុណ្យគ្រូសំដៅបងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាមិនថារូបខ្ញុំទេបានស្ដាប់ហើយព្រះអង្គគូលោកសំដែង អំពីទាននៅក្នុងបញ្ញកិយវត្ថុ10 សំដែងក្បោះក្បាយបងប្អូនគួរតែកើនៅបញ្ញាខ្ញុំបាននៅបញ្ញាខ្លះខ្លះហើយក្នុងការធ្វើទានបានចូលមកក្នុងកម្មវិធីគុណអង្គគ្រូហើយទានណាសំខាន់ណាបងប្អូន បានជាព្រះអង្គគ្រូលោកសំដែងជាច្រើនសព្ទានិយាយទៅ នៅក្នុងបញ្ញត្តិយវត្ថុ10ហ្នឹងអឺសំខាន់ណាស់ព្រោះអីជាវត្ថុមួយដែលយើង ត្រូវតែបដិបត្តិ ព្រះអង្គលោករកឃើញវត្ថុដ៏ល្អទុកឲ្យយើងបដិបត្តិដើម្បីឲ្យរួចផុតចាស់ទុំមកចប់ដែរចប់ដែរលោកធារមកមកពីលោកធារកាសហាទាំងចប់ ឃើញគាត់ចេញចូលចេញចូលប្រហែលដងដែរឆ្កឹងបណ្ដោយយ៉ាប់អីតកណាញោបយ៉ាប់ដែរណាយ៉ាប់ដែរញោបក៏យ៉ាប់ដែរឡើយឲ្យឆ្កឹងមិនសិនណាឡើយឲ្យឆ្កឹងមិនសិនណាយើងបិទគាត់សិនតែអង្គុយនិយាយតែឯងក៏មិនដឹង វាទៅឯងបាត់ដាច់បាត់ឡើយកូនចាស់គ្រូបន្តទៀតណាចូលឡើងមិញហ្នឹងបាយកណាតបែណាតឡើងសង្ឃកម្មនេះសង្ឃប្រសង្ឃបន្តអើយកណាតដាច់ទៀតឡើយឡើយអត់អីទេដឹងចាំមើលមើលអត់អីទេមកតាមមើលទេយ៉ាងមិនសូវអីទេតទៀតដាច់ដាច់កណា ចឹងសូមបន្តបន្តិចទៀតតកតងទៅជាមួយនឹងសង្កកម្មសង្កទាឥឡូវចូលដល់សង្កទានេះទាដែលធ្វើចំពោះសង្ឃទាដែលធ្វើចំពោះសង្ឃនេះគឺអត់មានរាប់ចំនួនទេមានន័យថាអត់កំណត់ចំនួនទេទាំងព្រោះអីព្រោះទានដែលធ្វើចំពោះសង្ឃនេះគឺស្ថិតនៅលើចេតនារបស់ អ្នកធ្វើជាធំមិនមែនស្ថិតនៅលើអ្នកទទួលជាធំទេចឹងណាខំពីសង្កកម្មសង្កកម្មគឺរាប់ចំនួនរបស់សង្ឃជាធំ ឯសង្កទានគឺរាប់អ្នកធ្វើជាធំយកអ្នកធ្វើជាធំតើចេតនារបស់គាត់នឹងធ្វើចំពោះសង្ឃឬក៏ធ្វើចំពោះបុគ្គលណា គឺស្ថិតនៅលើចេតនាជាធំរបស់អ្នកធ្វើទេចឹង អ្នកទទួលមួយអង្គក្តីអ្នកទទួលពីរអង្គក្តីអ្នកទទួល3អង្គក្តីអ្នកទទួល4 5អង្គ10 20អង្គរហូតរាប់ប្រមាណមិនបានក៏ដោយចំអង្គក៏ដោយឲ្យតែមានចេតនាផ្គងចំពោះសង្ឃអានឹងហៅថាសង្ឃគតតាតេកណទានគឺធ្វើចំពោះសង្ឃទៅ ណាសំបីតែយើងនិយាយអំពីបព្វជិតមួយរូបឬក៏ឬក៏សាមណេរមួយរូបដែលមាននៅគោចរនៅនិមន្តបិណ្ឌបាតតាមមុខផ្ទះក៏ដោយឃើញអរិយាប័ត្រសង្រួមល្អអញ្ចឹងទៅយើងក៏ជាទាយកទេយកាហ្នឹងជ្រះថ្លាជ្រះថ្លាកងចិត្តចំពោះសង្ឃហើយក៏អឺ បង្អន់តេយធននឹងបូជាចំពោះសង្ឃឲ្យដល់បុគ្គលនឹងមានន័យថាឲ្យដល់បុគ្គលអ្នកទទួលដែលមិនបិទបាត់ហ្នឹងប៉ុន្តែចិត្តអ្នកធ្វើគឺបង្អន់ទៅចំពោះសង្ឃអាហ្នឹងក៏ហៅថាសង្ឃកតាតិខណទានទៀតណាហៅថាសង្ឃកតាតិខណទានគឺគួរទានចំពោះសង្ឃណាតែប្រពៃណីរបស់ខ្មែរយើងច្រើនតែទម្លាប់ទម្លាប់យ៉ាងម៉េចទម្លាប់ត្រង់ថាធ្វើទានជាមួយប្រសង្ឃតើតែភិក្ខុ4អង្គមិនហៅថាសង្ឃ បើពិខុមិនគ្រប់4អង្គទេមិនហៅថាសង្ឃទេ អាហ្នឹងគឺខ្ញុំណាស្មារតីផ្លឹកដឹងតាមការឃើញជាក់ស្ដែង ការដែលបួសថ្មីថ្មីអីហ្នឹងអឺនិមន្តប្រសងទៅបនអីបើសិនជា ពិខុមិនគ្រប់4អង្គទេអត់វេសង្ឃទេគេអត់វេសង្ឃទេណាថាសង្ឃមិនគ្រប់4ហើយរហូតដល់ធ្វើបនបច្ច័យ4ឲ្យអីហ្នឹងបើ ប្រសំមិនគ្រប់4អង្គទេគឺអត់បានទេវិខមិនគ្រប់4អង្គនេះគឺអត់អត់បានទេឧទាហរណ៍ថាវត្តនឹងខ្វះបានវិខតែ2អង្គនឹងក៏បានវិខតែ3អង្គគេអត់គេអត់ព្រមគឺគេត្រូវទៅនិមន្តវត្តដតីបានមួយអង្គឬក៏ពីរអង្គទៀតដើម្បីឲ្យគ្រប់4អង្គយ៉ាងតិចគឺគេនិមន្តឲ្យគ្រប់ភិក្ខុ4អង្គបានគេធ្វើទៀនគេហៅថាធ្វើទៀនចំពោះសង្ឃបានវេសង្ឃបាន ហ្នឹងគុណចាកណាចង់សួរបន្ថែមត្រង់ចំណុចហ្នឹងយកតើយើងធ្វើឲ្យធ្វើយ៉ាងណាដើម្បីឲ្យបរិស័ទយើងនិមន្តឲ្យត្រូវទៅតាមវិន័យឲ្យឲ្យត្រូវទៅតាមការនិមន្តព្រះសង្ឃពិតប្រាកដណាកុំឲ្យចំពោះបុគ្គលណាអញ្ចឹងបានវាស្ថិតនៅលើ ការស្ដាប់ស្ថិតនៅលើការសិក្សាហ្នឹងឯងបញ្យល់តាមការស្ដាប់បញ្យល់តាមការទេសនាបញ្យល់តាមការបរិញ្ញាហ្នឹងឲ្យតែញាតញោមគាត់យល់ឲ្យតែញាតញោមគាត់ដឹងអាហ្នឹងគឺស្រួលធ្វើទេ ប៉ុន្តែដែលគាត់មិនយល់មិនមិនធ្វើមិនត្រូវដោយសារតែគាត់ធ្វើ តាមប្រពៃណីរបស់គាត់តាំងពីដើមមកតាំងពីចាស់បរមបារាមចដុចតារបស់គាត់មកគឺឃើញតែធ្វើអញ្ចឹងធ្វើបំបច្ច័យ4បើពិខុអគ្រប់4អង្គគឺអវិសង្ឃទេតែតែមន់លោកវិវត្តផ្សេងនោះទៀតដើម្បីគ្រប់4អង្គរឿងសាមណេរអត់គិតទេប្រហែលអង្គនៅនឹងក៏អត់គិតដែរតែគេនិយាយពីវិខុអានឹងគេគិតទៅនៅក្នុងសង្ឃកម្មវិញណាមានន័យថាយ៉ាងតិច4អង្គហ្នឹងគឺនៅក្នុងសង្ឃកម្មទេ វាមិនតាក់ទងរឿងសង្កទានទេចង់និយាយថាអឺការធ្វើទានចំពោះសង្ឃនេះគឺយើងបែងចែកទៅតាមអឺជាស្ដែងមានន័យថាបើសិនជាយើងអឺទៅវត្តយើងចង្ហាន់ទៅវត្តឬក៏យើងឃើញប្រសងនិមន្តបិណ្ឌបាតតាមផ្លូវមួយអង្គ3 2អង្គ3 3អង្គ5អង្គឡើងទៅម្ចាស់ទៀន ទាយុត្តិយកាគាត់បង្អន់តយធម៌របស់គាត់ដើម្បីថ្វាយចំពោះសង្ឃអានឹងហៅថាសង្ឃកេតាតេខណទានគឺមានន័យថាបានធ្វើទានចំពោះប្រសងពិតពិតហើយអានឹងម្យ៉ាង ម្យ៉ាងទៀតបើសិនជាម្ចាស់ទានចូលទៅនិមន្តពីផុតទេសមកផុតទេសកៈមកប្រពសង្ឃនៅក្នុងវត្តគឺត្រូវមានផុតទេផុតតទេសកៈហ្នឹងសម្រាប់ចែកផុតប្រសង្ឃសូត្រញាតវិខុអង្គណាមួយជាផុតទេសកៈហ្នឹង អញ្ចឹងចូលទៅនិមន្តពី សំណាក់វិខុជាពុទ្ធទេសនឹងថាខ្ញុំកណាត្រូវការនិមន្តប្រសង់មួយអង្គទៅថ្វាយទៀនឬក៏ត្រូវការនិមន្តពីរអង្គទៅថ្វាយទៀនត្រូវការនិមន្ត3អង្គទៅថ្វាយទៀនឬក៏4 5អង្គឡើងទៅទៅថ្វាយទៀនអាហ្នឹងគឺឈ្មោះថា ជា សង្ឃកតាទេកណាទៀនដូចគ្នា ទៅតាម ការជ្រះថ្លារបស់ទីយុតិយកាយ៉ាងហ្នឹងគឺបើសិនជាគាត់ចូលមក ប្របីតែមន់ប្រមាណអង្គក៏ដោយហៅថាសេនាទានហើយពេលដែលពុទ្ធទេសកៈនឹងចាត់ទៅទោះបានមួយអង្គក្តី ពីរអង្គក្តីបី អង្គក្តីដែលដែលខ្លួនតែមន់ហ្នឹងណាជាភិក្ខុក្តី ជាសាមណេរក្តីជាភិក្ខុចាស់ក្តីជាភិក្ខុក្មេងក្តីគឺអត់មានចិត្តអឺគឺថាតោមនោះអីទេ គឺដឹងថាភិក្ខុសាមណេរមកគឺជាសង្ឃហើយព្រោះខ្លួនបានទៅនិមន្តព្រះសង្ឃហើយ សង្កាត់ឲ្យភិក្ខុសាមណេរអង្គណាមកក៏ដោយគឺយើងដឹងតែគោរពចំពោះសង្ឃថ្វាយទានចំពោះសង្ឃអាហ្នឹងគឺជាសង្ឃៈកតាតេខណាទានណាថ្វាយទានចំពោះសង្ឃពិតពិតប៉ុន្តែបើសិនជាទៅនិមន្តព្រះសង្ឃមកពីប្រទេសហើយលោកចាត់មកពីអង្គ3អង្គ4 5អង្គតាម ការនិមន្តរបស់ខ្លួនស្រាប់តែពេលមកដល់ផ្ទះឃើញលោកគ្រូ ចារិកាមកអូយសប្បាយចិត្តណាស់ខ្ញុំតាណាថ្ងៃនេះបានប្រគិនគាត់ដល់លោកគ្រូចារិកានៃងាយបានទេហ្នឹងមានចិត្តយើងហ្នឹងគឺគិតទៅរកបុគ្គលបាត់ហើយណាហើយពេលខ្លះបានពិខុក្មេងក្មេងមកអត់សប្បាយចិត្តទេចង់បានចាស់បានលោកក្មេងក្មេងមកសប្បាយចិត្តអាហ្នឹងគឺទុំនិមន្តពីសង្ឃក៏ដោយទានរបស់បុគ្គលហ្នឹងក៏អាចបានដល់សង្ឃដែរអត់បានទៅជា សង្ឃិកតាតិកណាទៀតទេព្រោះចិត្តហ្នឹងគឺអត់បានបងអូនទៅ ជាពោះសង្ឃណាចិត្តមិនបានបង្អន់ទៅជាពោះសង្ឃទេបានបដិគិអាកមកអត់ពេញចិត្តអត់សបាយគេនេះអត់សបាយណាដូចដូច ព្រាមណីព្រាមណីដែលនិយាយពីរឿងសាមណេរ4អង្គហ្នឹងណាសិតតែជាព្រះអរហន្តសាមណេរហ្នឹងប៉ុន្តែនាងព្រាមណីហ្នឹងធ្វើទៀនចង់ធ្វើជាមួយលោកតាចាស់ចាស់ឃើញទេពេលដែលឲ្យស្វាមីទៅនិមន្តបានសាមណេរ4អង្គមកណាអាសនៈដែលខ្លួនក្រាលទុកហ្នឹងគឺអត់ឲ្យពងទេ ក្រាលអាសនៈនៅក្រមហើយក្រមនោះហើយខឹងស្វាមីដៃនេះឲ្យទៅនិមន្តទៅខោចាស់ចាស់មកបានតែក្មេងក្មេងមកឥឡូវទៅនិមន្តទៀតទៅនិមន្តទៀតបាន ព្រះសិរីបុត្រព្រះសិរីបុត្រមកនាងព្រះបាយអូសបាយបានព្រះសិរីបុត្រមកពេលព្រះសិរីបុត្រមកឃើញសាមណេរ4អង្គសត្វទៅព្រះអរហន្តសួរដល់ចុះអឺសាមណេរទាំងអស់នោះបានចង្ហាន់ហើយនៅ តែនៅទេណានៅទេអញ្ចឹងព្រះស្រីបុត្រថាបែបអញ្ចឹងគេលោកឆាន់ទៅវិញទៅណា ទៅលើទី2ដេញប្តីទៅទៀតបាន ព្រះមកលៀនព្រះមកលៀនមកសួរឲ្យទៅវិញទៀតណែចិត្តផុតពេលក្តារដល់អសនៈប៉ិនប៉ិននិមិត្តខ្លួនដល់ធ្វើជាវិខុចាស់ណានៅក្នុងវត្តចិត្តពុននឹងតើព្រះមណីឲ្យប្តីទៅ ជួបប្រអិនហ្នឹងធ្វើជាលោតា ចាស់ដើរមកកុកកុកកុកកុកមកនាងព្រាមណៃឃើញសប្បាយចិត្តអើយសប្បាយចិត្តតែអញបានលោតាមកហើយអញ្ចឹងចិត្តហ្នឹងនឹកគិតអីដល់សំហ្នឹងណាអត់បានធ្វើអីគិតថាថ្វាយទៀតចំពោះសង្ឃគឺអត់ទាំងអស់គឺថ្វាយទៀតចំពោះបុគ្គលតែលបានមកមិនសប្បាយចិត្តទេណាមកទៅវាចាស់ដែរតែមើលមិនរងលោកតាលោក បាយទៀតអញ្ចឹងនៅតនហ្នឹងមិននិយាយអីក្នុងន័យផ្សេងទេគឺនិយាយក្នុងការធ្វើបន់អញ្ចឹងពេលដែលប្រអិនមកនាងព្រាមបណ្ដៃហ្នឹងសบายចិត្តនិមន្តប្រអិនហ្នឹងនិមន្តពិខុចាស់គឺប្រអិនហ្នឹងឲ្យទៅគង់នៅខាងលើហ្នឹងប្រអិនមិនទៅណាប្រអិននៅថ្វាយបង្គំសាមណេរបុណ្យអស់ហើយទៅអង្គុយនៅក្រោមនោះតែខឹងទាំងណាខឹងខឹងជាមួយប្តីផងខឹងជាមួយលោកតាចាស់ប្រអិននឹងផងតែថា តាឯងនឹងទៅនិមន្តលោកមកណាចាស់ល្ងងខ្លៅអីឲ្យមន្តមកគង់លើទៅអង្គុយក្រមទៅថ្វាយអង្គមក្មេងក្មេងមិនបានធ្វើចោលយើងផងហើយឥឡូវមកទៅជួយចាប់ដៃបខាងម្នាក់ទៀតចាប់ដៃបខាងម្នាក់ចាប់ដៃបខាងម្នាក់អូចេញទៅក្រមចេញទៅទៅទៅទៅក្រមផ្ទះវិញទៀតណាអូចេញទៅក្រៅផ្ទះវិញហើយពេលអូចេញទៅក្រៅផ្ទះវិញចូលវិញឃើញនៅក្នុងផ្ទះដែរ ក្នុងផ្ទះដែរក៏ប្រអិនបានឃើញអញ្ចឹងក៏អស្ចារ្យថាអ្នកឯងជាណាណាពីអ្នកហ្នឹងដូចចេញចូលចេញចូលដូចទូល account មិនអត់ឡើយឥឡូវខ្ញុំសវណ្ណអញនិយាយដល់ណាបាញ់ ដល់ចូលទៀតលោកលោកចូលមកលោកចូលមកកុំប្រឹកកុំបានលោកចូលមកចេញចូលចេញចូលជាប់ប្រហោះហ្នឹងហើយឥឡូវឥឡូវមួយចេញមួយចូលគិតតែមិនចេះឥឡូវ តសិនទៅទាំងណាទៅតាមជីចិនឥឡូវឥឡូវបន្តចប់ហ៎កណាអត់ញោមញោមសម្បានចាំស្អីឲ្យលោកគុណចាស់គ្រូឲ្យលោកមុនឲ្យចប់សិនកណាគុណចាស់ណាឥឡូវបន្តទៀតទៅបើអិនហ្នឹងក៏បាន ប្រាប់ការពិតហើយ ព្រាមនិងព្រាមមណីហ្នឹងដឹងថា សាមណេរ4អង្គសុទ្ធតែជាព្រះខ័យណាស្រោហើយក៏ឲ្យសាមឲ្យព្រានព្រានម្នៃនោះថ្វាយទីសាមណេរ4អង្គដែលជាព្រះខ័យណាស្រោអញ្ចឹងបើកុំបានប្រអិនមក គឺដាច់ចង្ហាន់មកសាមណេរ4អង្គណាដូច្នេះចង់បញ្ជាក់ថា ការធ្វើទៀនរបៀបអញ្ចឹងអញ្ចឹងដែលហៅថាបាដេពុកនឹងទៀនហ្នឹងបានបដិគិអាកាសមិនត្រូវចិត្តគឺអត់សុបាយចិត្តតែម្ដងចឹងចង់ទៅនិមន្តប្រសងមកប្រមាណអង្គក៏ដោយឲ្យតែ បើគេកាក់មកអត់សบายចិត្តអាហ្នឹងគឺអត់ហៅធ្វើទៀតចំពោះសង្ឃបានដែរតែណាតបីជានិមត់ហើយហ្នឹងហើយយ៉ាងណាយើងធ្វើបន់នៅថ្ងៃនេះដូចគ្នាដែរកាលណាយើងនិមន្តប្រសង់មកតើពេញចិត្តបាននិមន្តនិមន្តគុណចាស់អង្គនេះមន្តគុណចាស់អង្គនោះជ្រើសរើសមកតាមការពិចារណារបស់ខ្លួនឯងណា ទោះបីជា10អង្គ20អង្គក៏ដោយ50អង្គក៏ដោយក៏ហៅថាបាដេពុកលិកាតេខណៈទានដែរគឺធ្វើទានជាពុពកុលណាតែបើយើងនិមន្តសង្ឃទោះបីតែ1អង្គក៏ដោយ2អង្គក៏ដោយ3អង្គក៏ដោយច្រើនលើសនឹងក៏ដោយ មិនកំណត់អានឹងហៅថាធ្វើទានចំពោះសង្ឃអញ្ចឹងសរុបមកថាការធ្វើទានចំពោះសង្ឃនេះគឺមិនមែនរាប់ចំនួនអ្នកទទួលទេ គឺរាប់ចេតនាគិតទៅលើចេតនាអ្នកធ្វើតើធ្វើចំពោះសង្ឃ ក៏ធ្វើចំពោះបុគ្គលគឺខំពីតេកណាទានទាំងអឺខំពីសង្កកម្មសូមជាស្រ័យសង្កកម្មគិតចំនួនប្រសង់អ្នកធ្វើកម្មអេសង្កទានគិតទៅលើ អ្នកទាយកទាយការដែលជាម្ចាស់ទានទាំងហ្នឹងគឺខ្ញុំណាននិយាយប៉ុណ្ណឹងសិនចោះព្រោះអីនិយាយនិយាយដាច់ទៀតឡើយទាំងណាសូមប៉ុណ្ណឹងសិនណាសូមអនុមោទទាននេះអូខេអរគុណណាស់អ្នកគ្រូលើកពុគ្គលិកដ្ឋានមកបញ្ជាក់បន្ថែម ហើយញាតិញោមខ្លះគាត់មិនសូវច្បាស់ទេរឿងនិមន្តប្រសងហ្នឹងពេលខ្លះគាត់បាននិមន្តទិសដៅគាត់នោះគឺចង់បានចៅអធិការហើយដល់ពេលថ្ងៃមួយនិមន្តទៅបានលោកណេន4អង្គទៅថាមុខកមៅម៉ៅមុខមិនចង់ប្រគេនចង្ហានលោកឯងដោយគ្រូគុណចាស់គ្រូអនលើកឡើងមកអញ្ចឹងព្រាមណីដែលថាជាប្រពន្ធរបស់ព្រាមហ្នឹងគាត់មិនសប្បាយចិត្តទេគាត់ធ្វើហ្នឹង ណាដូច្នេះញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាមេត្តាជ្រាបទៅថាការធ្វើទានចំពោះព្រះសង្ឃហ្នឹងឲ្យតែនិមន្តចំពោះព្រះសង្ឃដោយការតំណាងឲ្យព្រះសង្ឃចាត់ចែងមកអានឹងបានជាសង្ឃហើយសង្ឃពេញពេញស្របច្បាប់ហើយប៉ុន្តែបើយើងនេះត្រេកអរជាមួយនឹងប្រសង់ដែលជាព្រះគ្រូចាស់អធិការត្រេកអង្គត្រេកអរជាមួយនឹងព្រះគូធម្មកថាអីចឹងទៅ អានឹងវាចូលលក្ខណៈពុគ្គលាពុគ្គលាឋានពុគ្គលាអីពុគ្គលាតិធៈបាទពុគ្គលាទីអបាទទេពុគ្គលានិកធានហ្នឹងហើយអញ្ចឹងដូច្នេះសូមញាតិញោមទាំងអស់គ្នាមេត្តាធ្វើយ៉ាងណាឲ្យស្របទៅតាមហ្នឹងទៅបានបនអានិសង្ឃខ្ពស់បើញាតិញោមរវល់តែចាំតែគ្រូអតិចាំអតិកាឈ្មោះអ្នកមានឈ្មោះល្បីទៅ បានប្រកេនអាហ្នឹងអាហ្នឹងវាចូលចូលលក្ខណៈបុគ្គលហើយ អូខេឥឡូវញោមសវណ្ណមានដែរនិមន្តប្រសងអីរបៀបចឹងដែរទេសូមជើញកណាកណាថ្វាយគុំគុណម្ចាស់ធ្លាប់ដែរតើគុណម្ចាស់សំដែងដោយស្មោះបងហ្មងសំដែងដោយស្មោះបងហ្មងគុណម្ចាស់ការកណាមិនទាន់បានចូលមកស្ដាប់ពធមទេសនានៅក្នុងការ live របស់គុណម្ចាស់មិនថាមិនដែរធ្វើប៉ុនទេធ្វើប៉ុនគ្រាន់ថាធ្លាប់ មានកំណត់មួយគិតថាអញ្ចឹងថាតតើលោកមានវ័យចំណាស់ចឹងប្រជាជនដូចថាចំពោះរូបខ្ញុំហ្នឹងណាគណៈគុណចាស់មិនអង្គគ្រូបើចំពោះពុទ្ធបរិស័ទយើងផ្សេងទៀតគណៈអត់ដឹងទេគណៈគិតថាដឹងថាចំពោះខ្លួនឯងបើសិនណាជាបានព្រះអង្គគុណចាស់ដែល មានវ័យចំណាស់ អញ្ចឹងគិតថាលោកបដិវត្តល្អអញ្ចឹងណាគុណចាហើយដល់គិតថាអឺប្រសងក្មេងៗលោកអត់បានសិក្សាបដិវត្តដូចព្រះអង្គដែលមានវ័យចំណាស់អញ្ចឹងណាគុណចាគិតថាអញ្ចឹងបានជាពុទ្ធបរិស័ទយើងឬមួយក៏ដូចរូបខ្ញុំអញ្ចឹងចង់បានដូចថាព្រះអង្គដែលមានវ័យចំណាស់ចំណាស់អញ្ចឹងដោយខ្ញុំគិតឃើញអញ្ចឹងណាគុណចាក៏ប៉ុន្តែក៏ប៉ុន្តែដល់ពេលយើងស្ដាប់ទៅគុណចាការសេពគប់សពរោះហើយសម្ដែងដោយព្រះអង្គគូលោកអឺ ដូចថាមានសង្ឃលេខាដល់ក្បោះក្បាយហើយអញ្ចឹងបងប្អូនពុទ្ធបរិស័ទយើងទាំងអស់បានយល់ដឹងពីការធ្វើទៀនការធ្វើបុណ្យចំពោះព្រះសង្ឃអង្គគ្រូលោកមានសង្ឃលេខាហើយអញ្ចឹងបងប្អូនមានការយល់ដឹងហើយដូចថារូបខ្ញុំអញ្ចឹងបានន័យថាយល់ខ្លះខ្លះហើយព្រោះការមុនគឺសំដែងដោយឈ្មោះនៅក្នុងការឡាយតែម្ដងគឺមានគំនិតអញ្ចឹងមែន តែឥឡូវនេះតែឥឡូវនេះគុណម្ចាស់ដូចថាមានបញ្ញាហើយហើយទៀនហ្នឹងព្រះអង្គគ្រូលោកសំដែងបន្តបន្តមកហើយអំពីសារៈសំខាន់របស់ទៀនអញ្ចឹងទៀនបងប្អូនតយធម៌មានបន្តិចបន្តួចឲ្យតែចេតនារបស់យើង កាចាកចេតនានឹងកើតព្រមគ្នាមានសេចក្តីជ្រះថ្លានៅក្នុងពុទ្ធ នៅក្នុងដូចថាចិត្តរបស់យើងល្អដោយប្របីបានដូចថាផលឡាឡានៅសងនោះច្រើនរាប់មិនអស់បងប្អូនករនីលឹះទ្រព្យសម្បត្តិយើងទៅទៀតដោយព្រះអង្គគ្រូលោកសម្ដែងពីសព្ទាមុនមុនអញ្ចឹងបានន័យថាទៀនដែលយើងធ្វើហើយដូចដូចថានំបន្តិចក្តីគ្រាប់ល្ងបន្តិចក្តីបងប្អូនឃើញហើយទៀនណាតែមិនបន្តិចទេតែដោយសារទឹកមួយក្អមក្តីដោយសារមានសេចក្តីជ្រះថ្លា អញ្ចឹងដូចថាផលនោះបានកណនីมันมันมันដូចថាมันបានហ្មងពីផលនៃអានិសង្ឃនោះគឺបានតកែឋានប្រៃត្រឹងខានដូចថាកើតមុខទេវតាមានសម្បត្តិហូហៀហើយមានរូបសម្ផស្សល្អមានបរិវាររាប់ពាន់ហើយមិនត្រឹមបានសោយដូចថាបានអានិសង្ឃច្រើនអញ្ចឹងឯងបានថែមទាំងសម្រេចនៅគុណធម៌ជាន់ខ្ពស់សោតាបតិផល ទៀតផងហ្នឹងគឺទានដែលប្រកបដោយគុណធម៌ប្រកបដោយចេតនាទាំង3ដែលជាគ្រឹះរបស់ទានហើយនៅក្នុងបញ្ញកិច្ចវត្ថុ10ហ្នឹងគឺសំខាន់ណាបងប្អូនទានហ្នឹងជាសម្បត្តិមួយដែលយើងយកទៅតាមខ្លួនបានសម្បត្តិដែលយើងរកសពថ្ងៃបានន័យថាយើងចាយចិញ្ចឹមខ្លួនឯងផងចិញ្ចឹមដល់ក្រុមគ្រួសារផងធ្វើទៀតធ្វើទានចំពោះអឺដូចថា ធ្វើបន់ផងអញ្ចឹងទានដែលយើង សម្បត្តិដែលយើង បញ្ជូនទៅតាមលោកខាងមុខបានដោយសារតាមវិថីចិត្តហ្នឹងគឺយើង ត្រូវការធ្វើទានណាបងប្អូនព្រោះអីព្រះសម្មាសម្ពុទ្ធដែលជាអគ្គបុគ្គលលើលោកយើង លោករកឃើញផ្នែកកុសលធម៌និងផ្នែកអកុសលធម៌អញ្ចឹងលោកប្រាប់ថាផ្នែកកុសលធម៌ហ្នឹង ដោយថាការប្រព្រឹត្តនៅក្នុងបញ្ញកិយវត្ថុ10ក្តីឬក្នុងអរិយធម៌7ប្រការលោកអង្គគ្រូលោកបានរៀបចំកម្មវិធីឲ្យព្រះអង្គគ្រូលោកបានសម្ដែងឲ្យហើយនឹងជាវត្ថុទាំងអស់ដែលយើងយកទៅផ្លូវលោកបានចំណែកទ្រពទាំងអស់ដែលយើងមិនធ្វើទៀនមិនធ្វើអីហ្នឹងយើងយកទៅមិនបានទេបានន័យថាយើងឃើញរូបភាពទាំងអស់ហ្នឹងសบายរីករាយនៅក្នុងតែអឺក្នុងបច្ចុប្បន្នជាតិហ្នឹងអញ្ចឹង ទៀនសំខាន់ណាស់អញ្ចឹងទៀនណាធ្វើឲ្យយើងព្រះសម្មាសម្ពុទ្ធលោករកឃើញវត្ថុទាំងអស់ហ្នឹងទៅកំចាត់នៅកិលេសដែលដេកសំងំនៅក្នុងសន្តានចិត្តវិចរិតរបស់យើងហ្នឹងដែលដេកសំងំមានតួអវិជ្ជាលោភៈទោសៈមោហៈជាដើមដែលដេកសំងំហ្នឹងអញ្ចឹងវត្ថុទាំងអស់ហ្នឹងទៅកំចាត់សេចក្តីកិលេសទាំងអស់ហ្នឹងឲ្យចេញពីសន្តានរបស់យើងដើម្បីស្ពោះទៅរកភាពបរិសុទ្ធនៃចិត្ត ដោយទទួលយកព្រំចរិយធម៌ដ៏ជាន់ខ្ពស់នៅក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធហើយយើងបដិបត្តិទៅ ដើម្បីរួចផុតចាកទូទាំងពួងទៀនអស្ចារ្យអញ្ចឹងណាបងប្អូនហើយទៀនព្រះអង្គលោកសំដែងហើយលោកពលសរសើរនៃការឲ្យទៀនព្រោះវាជាការមួយតម្កល់នៅក្នុងបញ្ញបញ្ញកេតៈដ៏ប្រសើរព្រះអង្គលោកពលសរសើរបងប្អូនអញ្ចឹងទៀននឹងជាការមួយដែល ប្របីណាស់យើងគួរបញ្ជូនទ្រពយើង ទៅតាមនឹងបណ្ដាបណ្ដាបណ្ដាបណ្ដារហូតមកថ្នាក់យើងបានមគ្គកើតឡើងមគ្គកើតឡើងបានន័យថាជីវិតយើងអូចាសម្បត្តិមគ្គមួយមួយឆ្វាច់ហ្នឹងបងប្អូនសោតាបត្តមៈហ្នឹងជួយរំដោះយើងឲ្យរួចផុតពីដូចថាយើងសង្ឃឹមទៅនិព្វានតែម្ដងគឺអត់មានត្រឡប់មកវិញទេអញ្ចឹងបងប្អូនពុទ្ធបរិស័ទទាំងអស់បានប្រាប់ហើយ អំពីការដែលអង្គគូលើកសម្ដែងអំពីទៀនកណាមយើងតែប៉ុណ្ណឹងអង្គពួកអីសុំទោសផងពួកអីវាខាងចេះពេលវេលាខ្លីហើយអឺសុំទោសពិចារដាក់អួរនឹងផងគុណចាស់អូអូខេអរគុណណាអីដែរប៉ុណ្ណឹងក៏ល្អដែរបាទអញ្ចឹងខ្ញុំកណាបានឃើញសំណួរដែលគេសួរនៅក្នុងនេះថាខ្ញុំកណាចង់គៀនគាត់ចាស់ញៀនសាណោជួយបញ្យល់ផងពីព្រោះគាត់សួរនៅក្នុង comment នេះគេសួរអ្នកគួរអ្នកឆ្លងភព ហួនហេតុឆ្លងភពនោះគាត់សួរដូចនេះថាតើអ្នកបួសធ្វើទៀនតើអ្នកធ្វើទៀនដើម្បីអ្វីរួចអ្នកបួសដើម្បីអ្វីសាសនាបង្កើតដើម្បីអ្វីហើយសូមជួយប្រាប់កណាផងឲ្យបានដឹងផងណាសូមមកណាខ្ញុំអរគុណហើយនឹងអរគុណដល់ ម្ចាស់សំណួរម្ចាស់សំណួរហ្នឹងពីព្រោះយើងសួរថា អ្នកធ្វើទៀនពីព្រោះសំណួរហ្នឹងយើងពិបាកឆ្លើយពីព្រោះអីថាសំណួរនឹងវាសាធារណៈពេកណាពីព្រោះធម្មតាមនុស្សដោយព្រះអង្គទ្រង់ប្រកាសសម្ដែងអ្នកធ្វើទៀនមាន ចំណែកផ្សេងផ្សេងវាខុសពីថាតើកុសលថ្នាក់ទានមានប្រយោជន៍យ៉ាងម៉េចហើយកុសលថ្នាក់ទានហ្នឹងវាបានឧបការៈយ៉ាងម៉េចអានឹងផ្សេងប៉ុន្តែពេលសួរថាអ្នកធ្វើទានដើម្បីអ្វីហើយអ្នកខ្លះធ្វើទានដើម្បីវឌ្ឍនាឋានសួគ៌ណាខ្លះធ្វើទានដើម្បីបានទ្រព្យសម្បត្តិអ្នកខ្លះធ្វើទានដើម្បីយ៉ាងនេះអញ្ចឹងចំណែកក្នុងការធ្វើទានឲ្យបុគ្គលខ្លះអ្នកធ្វើទានដើម្បី ដើរចេញពីវត្តដែរអញ្ចឹងពី សម្រាប់អ្នកធ្វើទៀនគឺមាន ច្រើនចំណែកគេហៅថាចំណែកអ្នកធ្វើទៀនហ្នឹងនិយាយពីចំណែកថាអ្នកធ្វើទៀនស្មើនឹងបុគ្គលអ្នកធ្វើទៀនអញ្ចឹងឥឡូវឧទាហរណ៍ថាដូចដូចដូចខ្ញុំកណាធ្វើទៀនហ្នឹងយើងអាចដឹងថាអាត្មាខ្ញុំកណាអាត្មាភាពហ្នឹងធ្វើទៀនដើម្បីអីទេ ឥឡូវដោយព្រះអង្គកូនចាស់សវណ្ណបញ្ញាពោលសឿនលោកបរិច្ចាគទានអញ្ចឹងចេតនាដែលលោកគួងទឹកចិត្តដែលលោកគួងលោកអាចថាធ្វើទានកម្ពុជាជាតិនេះក្រកម្ពុជាជាតិជាតិនេះក្រ ជាតិក្រៅកម្ពុជាក្រអញ្ចឹងគឺជាចំណែកក្នុងទឹកចិត្តរបស់លោកដែលធ្វើក្នុងការគួងអានឹងក៏នៅតែជាកុសលធ្នាក់ទានបានដែរពីព្រោះលោកលះបងទៅដើម្បីថាកម្ពុជាក្រដូចជាអានឹងអញ្ចឹងបានពាក្យថាអ្នកធ្វើទាននេះគឺយើងមិនអាចថាយកតែចំណុចយ៉ាងនេះបានទេ យ៉ាងនោះបានគឺថាវាអាស្រ័យទៅលើចេតនានិងទឹកចិត្តនៃបុគ្គលដែលធ្វើហ្នឹងតើបុគ្គលហ្នឹងគង់យ៉ាងណាដូចយើងធ្លាប់ស្ដាប់ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងជាមួយនឹងសម្លាញ់នាងវិសាខាអញ្ចឹងឃើញទេសម្លាញ់នាងវិសាខាធ្វើរក្សាអបោសុតបាសិកាខ្លះគាត់ថាគាត់រក្សាអបោសុតដើម្បីជាក្រោយបានប្តីពីក្មេងកុំឲ្យបានគឺអញ្ចឹង ហើយបាសិកាខ្លះគាត់ថាគាត់ធ្វើបនទៅរក្សាសិលជាតិណាណាឲ្យមានកូនប្រុសមុនគាត់ប្រាថ្នាចឹងអាហ្នឹងរក្សាអបអសុទ្ធដោយសិលគ្នាផងឃើញណាគឺបានន័យថាចេតនាឬក៏ទឹកចិត្តនៃបុគ្គលដែលធ្វើគឺវាអាស្រ័យទៅលើ ការយល់ដឹងនិងចំណេះដឹងរបស់បុគ្គលនីមួយៗហ្នឹងអញ្ចឹងចំពោះអ្នក ធ្វើទៀនហ្នឹងគឺចឹងប៉ុន្តែបើនិយាយពីពាក្យថាធ្វើទៀនគឺព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យថា ជាការផ្ដើមប្រព្រឹត្តនៅព្រមចរិយធម៌អានឹងគឺបានន័យថាជាខាងដើមនៃការប្រព្រឹត្តនៅព្រមចរិយធម៌ក្នុងចំណែកក្នុងការដែលបំពេញទានបរិច្ចាគទានហ្នឹងពីព្រោះដូចពីព្រោះកុសលធនៈទានហ្នឹងសម្រាប់ខាងដើមឲ្យដូចយើងរៀនអសរអញ្ចឹងណាបានយើងចាំបាច់រៀនកខធ្វើអីថាវាត្រូវតែរៀនខាងដើម ប៉ុន្តែសូមថារៀនដើម្បីចេះត្រឹមកខុសថាដើម្បីប្រយោជន៍ទៅខាងមុខយ៉ាងណាទៀតអានេះគឺមានចំណាយច្រើនយ៉ាងណាបើនិយាយពីបុគ្គលឬក៏អ្នកធ្វើទៀតហ្នឹងគឺមានច្រើនដូចយើងធ្លាប់ស្ដាប់មកអញ្ចឹងនាងអតីតនាងអមាតន្តីអញ្ចឹងគេធ្វើទៀនដែរបរិការសម្ពុតដែរព្រោះនាងប្រាថ្នាសូមឲ្យបានរូបសម្បត្តិល្អហើយបរិហណាឃើញឲ្យឈួតឈួតមែនអញ្ចឹងអាហ្នឹងវាជាអធិស្ស្រ័យរបស់ នាងដែលបំពេញទៀនហ្នឹងគឺអញ្ចឹង នឹងគេថាតែសួរហ្នឹងគឺថាបើនិយាយពីរឿងបុគ្គលគឺមានច្រើនបុគ្គលធ្វើខ្លះដើម្បីឋានសួគ៌ដើម្បីបានទ្រព្យសម្បត្តិដើម្បីបានសុភ័ក្រយ៉ាងណាយ៉ាងណាហើយបុគ្គលខ្លះប្រាថ្នាដើម្បីសាវកបារមី នៅយើងធ្លាប់ស្ដាប់មកចឹងសម្បីតែអេតតកៈក៏ដោយឃើញណាអេតតកៈបុគ្គលមហាបាសកាយវិសាខាក្តីលោកអមនាតបណ្ឌិតអីគឺជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធ ហើយបរិច្ចាគទៀតប្រាថ្នាសម្បត្តិហ្នឹងឯងតំណែងហ្នឹងឯងអានឹងវាជាអធិស្ស្រ័យទឹកចិត្តរបស់បុគ្គលនឹងសាវកដតីដតីទៀតក៏មានច្រើននឹងវានិយាយពីចំណែកនៃបុគ្គលអ្នកធ្វើទានហ្នឹងគឺអញ្ចឹងប៉ុន្តែសម្រាប់កុសលធនៈទាន គឺសំខាន់ គឺលះបង់នៅអេសានិងមច្ឆរិយ៉ាងហ្នឹងគឺចំណែកនៃកុសលដែលជាគ្រឿងប្រឆាំងជាគ្រឿងកំចាត់បងគឺអេសានិងមច្ឆរិយៈជាចំណែកមួយចំពោះកុសលធនៈទាន អាហ្នឹងសំណួរហ្នឹងគឺឆ្លើយបានសាធារណៈចឹងហើយមួយទៀតសួរថាចូលរួចអ្នកបួសដើម្បីអ្វីអ្នកបួសក៏ដូចគ្នាដែរបើសិននេះសួរថាហេតុអីបានព្រះអង្គអនុញ្ញាតឲ្យបួសអាហ្នឹងរឿងផ្សេងអាហ្នឹងឲ្យមាននៃកមៈបួសអាហ្នឹងផ្សេងប៉ុន្តែសួរថាអ្នកបួសដើម្បីអីសម្បីតែពាក្យថាអ្នកបួសក៏មាន សម្ដែងរហូតដល់ទៅ6យ៉ាងបួសដើម្បី លេងក៏មានបោះខ្ជិលក៏មានបោះដើម្បីសន្ត្រៈក៏មានឃើញបោះពុទ្ធសាសនាក៏មានអាហ្នឹងបើនិយាយពីរឿងពាក្យថាបោះហ្នឹងវាមានច្រើនហើយមួយទៀតនិសារណៈបោះដើម្បីរលាស់ខ្លួនចេញចាកអំពីຕົកវត្តដាក់ហ្នឹងក៏មានអញ្ចឹងដែរហ្នឹងជាពាក្យថាបោះព្រះអង្គមិននិយាយពីរឿងអ្នកបោះគាត់ថាបួសហ្នឹងមានចំណែកអញ្ចឹងគឺបួសដើម្បីព្រះប៉ុន្តែ សម្រាប់ ទឹកចិត្តរបស់បុគ្គលម្នាក់ម្នាក់ដែលចេញបួសលេខដូចកណ្ដាលកំចាស់ក្តីខ្ញុំក្រាអីគេឲ្យកណ្ដាលកំចាស់ដើម ចេញពីបួសដំបងមកសាកសួរមើលគឺថាដែលចេញមកបួសដំបងហ្នឹងតែចេតនាពណ៌មកយ៉ាងម៉េចសិតតែគងខុសគ្នាទាំងអស់សិតតែមានហេតុខុសគ្នាទាំងអស់ប៉ុន្តែបន្ទាប់ពីបួសមកនេះដែលបានមកសិក្សារៀនសូត្រទៅមានចំណេះដឹងគេចាប់ដើម មានវិធីកិច្ចបប្រតិបត្តិនឹងផ្សេងណាផ្សេងអាហ្នឹងវានិយាយពីនិយាយពីថាអ្នកបួសនិយាយពីរឿងអ្នកបួសហ្នឹងมันអាចដូចគ្នាគឺចេតនាដែលចេញមកសាគូនោះហ្នឹងมันដូចយើងសិក្សាក្នុងសម័យព្រះសម្មាសម្ពុទ្ធចឹងកដុំពីក្តីសេដ្ឋីក្តីកហបដីក្តីពួកគាត់ខ្លះបន្ទាប់ពី បានស្ដាប់ពធព្រះអង្គហើយពិចារណាថាបើខ្លួននៅជាក្រហេវៈ លំបាកក្នុងការប្រព្រឹត្តនៅព្រមចរិយធម៌ណាណាมันអាចឲ្យសតផលផងដូចជាសង្ឃដែលគេដោះខាត់ហើយទេអញ្ចឹងតលតែលះបង់ភេទជាបព្វជិតលះបង់ផ្ទះឲ្យចូលទៅកាន់ពុះបុះជាបព្វជិតទៅអបីដើម្បីបដិបត្តិដោះខាត់នៅចិត្តហ្នឹងឲ្យស្អាតដូចជាសង្ឃដែលគេដោះខាត់ហើយអញ្ចឹងគឺទឹកចិត្តនៃបុគ្គលហ្នឹងគឺជ្រះថ្លាលះបង់ភេទជាក្រេះចូលទៅកាន់ពុះបុះជាបព្វជិតទៅអាហ្នឹងហើយក្នុងសម័យហ្នឹងក៏យើង យើងអត់ដឹងបានទេគឺថាតើមានសភាពនៃបុគ្គលបែបហ្នឹងខ្ញុំក៏នៅតែមានដែរពីព្រោះកិច្ចបដិបត្តិឬក៏ទឹកចិត្តចិត្តផ្នែកបុគ្គលឬក៏កម្រិតនៃសតិនិងបញ្ញានៃបុគ្គលនៅចម្រើនបានអញ្ចឹងក្នុងទិសដៅសម្រាប់បុគ្គលនីមួយនីមួយដែលយើងនិយាយថាបុគ្គលនីមួយនីមួយដែលទៅបួសអាហ្នឹងយើងមិនអាចកំណត់ដឹងបានទេប៉ុន្តែបើពីការអនុញ្ញាតក្នុងការចេញចាក់ផ្ទះបួសជាបព្វជិតនេះ គឺដើម្បីរលាស់ទុករំដោះទុកឬគេថា ចេញចាកអំពីទុកហ្នឹងគឺជាទិសដៅដែលព្រះអង្គអនុញ្ញាតឲ្យ អ្នកបួសចូលមកការបួសជាបព្វជិតក្នុងសាសនាហ្នឹងអាហ្នឹងគឺចម្លើយសំណួរទី2ហើយសំណួរទី3ថាសាសនាបង្កើតដើម្បីអ្វីអញ្ចឹងយើងត្រូវសិក្សាសាសនា ពេលខ្លះយើងជាប់ទៅ នៅក្នុងពាក្យសាសនា គឺពាក្យព្រានបដៅទេ ពាក្យសាសនាហ្នឹងពាក្យបាទពាក្យព្រានបដៅឬក៏ទូលមានអញ្ចឹងនៅក្នុង ពាក្យទូលមានអវាទរបស់ ព្រះសម្មាសម្ពុទ្ធគឺជាពាក្យទូលមានដើម្បីបង្ហាញផ្លូវដល់សត្វលោកអំពីសង្សារវត្តហ្នឹងនេះគឺជាទិសដៅនៃពាក្យទូលមានព្រានបដៅពីព្រោះការដែលព្រះអង្គមិនតាមបានត្រាស់ជាព្រះព្រះពុទ្ធ នឹងយើងសិក្សាតាមពុទ្ធប្រវត្តិទៅយើងជ្រាបហើយគេព្រះអង្គស្វែងរកនៅមោគធោឃើញទេថាជួបជាមួយនឹងគ្រូព្រះអង្គទាំងពីរអ្នកនឹងក្តីគឺព្រះអង្គចារណាមកទៅគឺមិនមែនជាបដិបទាដើរចេញអំពីຕົកបានមិនមែនជាមុខកធទេអញ្ចឹងបានព្រះអង្គដើរចេញអំពី គ្រូគឺស្វែងយល់ពិចារណាខ្លួនឯងធ្វើទុក្ករកិរិយាជាដើមរហូតព្រះអង្គបានត្រាស់ដឹងនៅអរិយសច្ចធัวអញ្ចឹងព្រះអង្គឃើញផ្លូវមួយសម្រាប់ ដើរចេញអំពីសង្សារវដ្តនេះអញ្ចឹងបានព្រះអង្គប្រកាស សម្ដែងពធពាក្យទូលមានព្រានបដៅរបស់ព្រះអង្គទាំងអស់ដើម្បីលះបង់នៅកិលេសហើយដើម្បី រំដោះខ្លួនចេញចាកអំពីសង្សារវដ្តហ្នឹងនឹងគឺជាគោលជាទិសដៅនៃពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធចឹងហើយបានព្រះអង្គបង្ហាញពីបដិបទាគឺមគ្គអរិយអរិយមគ្គប្រកបដោយអង្គ8គឺជាមជ្ឈិមបដិបទា គឺជាផ្លូវដើរចេញអំពីសង្សារវដ្តអានឹងទៅទៅ ជាពាក្យថាសាសនារបស់ព្រះសម្មាសម្ពុទ្ធគេគេមានតែព្រះសម្មាសម្ពុទ្ធទេដែលអាចបង្ហាញដល់សត្វលោកដែលចេញពីសង្សារវដ្តដតីក្រៅពីនឹងគឺអត់មានអ្នកណាដែលបង្ហាញដែលចេញពីសង្សារវដ្តនេះបានទេឈ្មោះតែកាន់ព្រះនិព្វានបានទេអញ្ចឹងបានយើងហៅថាជាសាសនារបស់ពុទ្ធគឺពាក្យទូលមានព្រានបដៅរបស់ពុទ្ធ គឺបង្ហាញបង្រៀនដើម្បីត្រាស់ដឹងនូវសច្ចៈរលាស់ខ្លួនជាចាអំពីសង្សារវដ្តនេះគឺជាចំណុចដ៏កំពូលនៃអាវាតរបស់ព្រះសម្មាសម្ពុទ្ធនេះខ្ញុំក៏ចូលរួមសេចក្តីនឹងដោយសង្ខេបប៉ុណ្ណឹងសាធុសាធុសាធុបានពេលរស់បោះក្បាយល្អគួរឲ្យជ្រះថ្លាណាស់អញ្ចឹងញោមបាលសកាណប់សវណ្ណឆ្លើយនៅសំណួរហ្នឹងបន្តមកគេលោកក្នុងនាមជាអ្នកធ្វើទៀនអ្នក គាត់សួរថាធ្វើដើម្បីអីទៀននឹងគុណចាស់អ្នកធ្វើដើម្បីអីឥឡូវនេះគុណចាស់ញៀនសានដោបានអត្ថាធិប្បាយរបស់ក្បែរបើតែក្នុងអាត្មាចាំអុយអ្នកអ្នកធ្វើទៀននឹងនិយាយខ្លួនឯងផ្ទាល់បានមានន័យល្អចំចំយើងកណាកណាក្រៅថ្វាយគុំព្រះអង្គគ្រូនិយាយទៅការធ្វើទៀននឹងមានពីរបើធ្វើទៀនសម្រាប់អ្នកយល់នៅសាសនា គឺ ធ្វើទៀនដើម្បីជាប្រយោជន៍ ប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកដទៃហើយប្រយោជន៍ដើម្បីជាដល់សាធារណៈបំពេញនៅបុណ្យដល់សាធារណៈនិងដល់សង្គមគឺគឺធ្វើទានដើម្បីជាប្រយោជន៍ហើយបើនៅក្នុងសាសនាទៀតព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយថាទាននឹងជាវត្ថុមួយដែលយើងយកទៅបានទ្រព្យសម្បត្តិដែលយើងរកបានគឺយើងបញ្ជូនទៅតាមការធ្វើទានហ្នឹងនៅក្នុងព្រះសាសនាចំណែកអ្នកធ្វើទានដែលគាត់ ធ្វើទានឲ្យទៅតាមប្រអប់នៅក្នុងសាសនាបានន័យថាគាត់ជួយ គ្នាដើម្បីសេចក្តីសុខអញ្ចឹងការធ្វើទាននឹងជាចម្បង ជួយគ្នាក្នុង សង្គមបានន័យថាធ្វើទានដើម្បីជា ប្រយោជន៍ដល់សង្គមដើម្បី ជាប្រយោជន៍ដល់សាធារណៈប្រយោជន៍ដើម្បីសេចក្តីសុខរបស់អ្នកដទៃគុណចាស់អានឹងចំពោះការធ្វើទានអស់ហើយអស់ហើយកណាធ្វើកណា ចុះគុំចាពួកអីគាត់សួរថាធ្វើទៀនតាមបីអ្វីអញ្ចឹងការចំណាក់ធ្វើទៀនហ្នឹងយើងសម្រាប់នៅក្នុងសាសនាគឺគាត់ជឿទៅលើអឺអឺដូចថាបុណ្យកុសលដែលយើងកណាបានបំពេញយើងយើងនៅក្នុងសាសនាហើយបើធ្វើចំពោះអ្នកដែលមានបញ្ញាគឺធ្វើបុណ្យដើម្បីជាប្រយោជន៍ដល់សង្គមដើម្បីជាប្រយោជន៍ដល់អ្នកផងទាំងពួងដើម្បីជាប្រយោជន៍ដល់សាធារណៈបុណ្យរបស់គាត់ហ្នឹងផលរបស់គាត់ហ្នឹង ហើយបើបើយើងអត់ធ្វើទៀនយើងមានទ្រព្យសម្បត្តិហើយយើងធ្វើអត់ធ្វើទៀនអត់ចេះចែករំលែកអាហ្នឹងបានន័យថាគាត់ជាមនុស្សអាត្មានិយមគុណចាស់អូខេល្អល្អហើយចុះបួសដើម្បីអីបើយើងនិយាយពីការបួសរបស់ព្រះសង្ឃវិញ មានពីរទៀតគុណម្ចាស់ ទី1គឺគាត់មានឧបនិស្ស័យព្រោះអីព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងហើយការធ្វើបុណ្យក៏ដោយការធ្វើការបួសក៏ដោយគឺអាស្រ័យទៅលើការគាត់សន្សំមកពីអតីតគឺឲ្យបុគ្គលនឹងមានសទ្ធាការជឿទៅលើពុទ្ធសាសនាអញ្ចឹងការបួសរបស់គាត់នឹងគឺគាត់បួសដើម្បីដូចអង្គគ្រូលោកសម្ដែងអញ្ចឹងគឺការចិញ្ចាដើម្បីរួចទុកហើយបួសដើម្បីជួយដូចថាដើម្បី បដិបត្តិនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគុណចាស់អូខេអូខេអត់អីចាប៉ុណ្ណឹងចាឥឡូវមកជួបគាត់ចាស់ញ៉ានច័ន្ទជូតោជួយបញ្យលក៏សំណួរទី3ហ្នឹងថប់បន្ថែមពីព្រោះថាសាសនាបង្កើតដើម្បីអ្វីនេះអឺតាមពិតគាត់ចាស់ញ៉ានសាសនាបានបញ្យលក្បោះបាយហើយតែខ្ញុំចង់ថែមទីទួទៅដើម្បីចិត្តដល់ម៉ោងដែរហើយនៅសល់តែ7នាទីទៀតដល់ម៉ោងហើយ ទាំងសូមអរតនិមន្តគុណចាស់ចន្ទជូតតបញ្យល់ថែមថ្ងៃហ្នឹងដេកណាមកស្គប់ស្គប់មិនថ្ងៃចេញចេញមកក្រៅនៅដល់យឺទៀតណាមិនអីទេគ្រាន់ដល់យើងមុនណាពីលេង style បានណាបានណាបាទបាទស្ដាប់បានតែគេខ្ញុំ បាទសកម្មសវណ្ណហ្នឹងក៏ជាប់ជាប់ដែរណានិយាយមកស្ដាប់ទៅបានដែរអឺមានអ្នកកូនអ្នកឆ្លងភពគាត់ឆ្លងភពនោះគាត់សួរហាវណាគាត់មិនថាជាមិនមែននៅ ភពយើងនេះទេតែមើលបើគាត់អាចនៅភពផ្សេងអេលៀនហ្នឹងណាព្រោះឆ្លងភពមិនលែងលែងកូននេះទៀតណា នេះកូននាគស្ងួតក្រំបើមិនស្គាល់មេនាគមកទៀតស្ដេចនាគទៀតចោលហើយមិនដែលសួរតែដែលសួរមិនដែរយើងនិយាយអំពី បញ្ហានៃការធ្វើទៀនដែលកើតគូដតើអ្នក ធ្វើទៀនដើម្បីអ្វីនៅក្នុងអត្ថន័យ នៃការធ្វើទានដើម្បីអ្វីនេះគឺយើងត្រូវនិយាយទៅតាមបុគ្គលអ្នកធ្វើព្រោះយើងនិយាយអំពីអ្នកធ្វើទៅថាម្នាក់មនុស្ស10នាក់គឺចិត្តខុសគ្នាមនុស្ស20ខុសគ្នាទៅ20ណាប៉ុន្តែបើយើងនិយាយអំពីការធ្វើដែលប្រពុតព្រះអង្គសម្ដែងប្រពុតព្រះអង្គសម្ដែងថាការធ្វើទៀន គឺត្រូវបែងចែកទៅតាមហេតុតែសំខាន់យើងយកទៅពីរមកនិយាយចុះទី1គឺវត្តដាក់និសេតទានគឺធ្វើទានប្រព្រឹត្តទៅដើម្បីបានសេចក្តីសុខនៅក្នុងភពហើយទី2វិវត្តដាក់និសេតទានគឺធ្វើទានដើម្បីបានជាបរិស័យរួចផុតចាកភពហ្នឹងសប្តាហ៍សប្តាហ៍ក្រោយចូលហ្នឹងណាអញ្ចឹងសួរតើអ្នកធ្វើទានធ្វើដើម្បីអ្វីសំខាន់គឺត្រូវយើងយើងយើងត្រូវ អឺសួរអំពីអ្នកដែលធ្វើតើមានមានទឹកដៅយ៉ាងម៉េចដូចញោមបានការនោះក៏បានកាត់អញ្ចឹងខ្លួនកាត់តអញ្ចឹងទៅហើយខ្ញុំកណាស្មារតីក៏អ្នកធ្វើទៀនដែរធ្វើធ្វើទៀនដើម្បីអ្វីយើងធ្វើទៀនយើងយើងគិតទៅតាមប្រភេទទៀនរបស់សប្បុរសពេលខ្លះយើងធ្វើដោយជ្រះថ្លាសទ្ធាយៈទៀនតាមទេតិ ធ្វើទៀនដោយចិត្តជ្រះថ្លាពេលខ្លះធ្វើទៀនដោយតាមកាលណាកាលេនេះទៀនតាមតិតិធ្វើទៀនតាមកាលចឹងទៅអឺទីទីទី2សកិច្ចចាំទៅនឹងតិតិខ្ញុំជាស្រ័យធ្វើទៀនដោយសេចក្តីគោរពទី3អឺកាលេរទៀនតាមតិតិធ្វើទៀនតាមកាលទី4អនុកហចិត្តតទៀនតាមតិតិធ្វើទៀនដោយចិត្តអនុគ្រោះទី5 អតានញ្ចៈបរិញ្ចៈអនុបហញ្ចៈទានតិតិធ្វើទានដែលមិនមានបៀនខ្លួនឯងនិងមិនមានបៀនអ្នកដទៃមានន័យថាពេលខ្លះគឺយើងធ្វើទានចិត្តជ្រះថ្លាជ្រះថ្លាជាមួយនឹងប្រសង់ឬក៏ជ្រះថ្លាជាមួយនឹងអ្នកមានសិលជ្រះថ្លាជាមួយនឹងបុគ្គលណាម្នាក់យើងធ្វើទៅពេលខ្លះទៀតយើងអត់មានសទ្ធាជ្រះថ្លាខាងដើមទេប៉ុន្តែពេលណាដែលយើងឃើញណាឃើញប្រសង់ទៅនិមន្តមកដល់ ក៏ជ្រះថ្លាពេលហ្នឹងតែម្ដងភ្លាមភ្លាមហ្នឹងអាហ្នឹងគេហៅថាកាលកាលទានពេលខ្លះយើងមិនបានក្រងទុកមុនទេប៉ុន្តែស្រាប់តែដឹងដំណឹងថាអូពិខុអង្គហ្នឹងត្រូវនិមន្តចេញទៅនេះផ្លូវឆ្ងាយផ្លូវអីចឹងទៅក៏យើងធ្វើទានទៅអាហ្នឹងគឺអឺហៅកាលទានដែរពេលខ្លះឃើញ ប្រសងអាពាតឬក៏ឃើញញាតញោមឬក៏ឃើញក្រហោះណាម្នាក់ឈឺអញ្ចឹងទៅយើងផ្ដល់ជាឆ្នាំកែរោគដល់គេ ប្រគេនជាឆ្នាំកែរោដល់ប្រសងទៅអាហ្នឹងហៅថាការលាទៀនចឹងទៅហ្នឹងណាតែអ្វីដែលយើងចង់ផ្ដោតសំខាន់ការធ្វើរបស់យើង គឺយើងធ្វើដោយចិត្តជ្រះថ្លាធ្វើដើម្បីលះបង់កិលេសខាងក្នុងធ្វើដើម្បីលះបង់ការជឿជំពាក់បដោតទៅលើការធ្វើដើម្បីលះបង់នៅកិលេសធ្វើដើម្បីបានជា ឧបការៈដល់ការប្រព្រឹត្តបប្រតិបត្តិនៅព្រមចរិយធម៌ខ្ពងខ្ពស់តទៅទៀតដោយខ្ញុំណា ធ្វើរាល់ថ្ងៃនេះគ្នាដែរពេលខ្លះគឺធ្វើដើម្បីអប់រំចិត្តដើម្បីឲ្យចិត្តរីករាយនៅក្នុងកុសលស្នាក់ហើយព្យាយាមចម្រើននៅសមាធិនិងបញ្ញាបន្តទៀតពេលខ្លះគឺធ្វើទានដើម្បីសង្គ្រោះដល់ភិក្ខុឬក៏សាមណេរដែលលោកខ្វះខាត ពេលខ្លះធ្វើទៀនជាមួយនឹងក្រហមតែខ្វះខាតពេលខ្លះទៀនជាមួយនឹងប្រសង់ដើម្បីលោកបានត្រួតត្រងធម៌វិន័យបានល្អអាហ្នឹងគឺការធ្វើហ្នឹងគឺយើងធ្វើដោយនៃផ្សេងផ្សេងប៉ុន្តែទិសដៅគឺធ្វើដើម្បីអប់រំចិត្តដើម្បីលះបង់នៅអកុសលខាងក្នុងនេះព្រោះយើងដឹងថាលះបង់កិលេសបានច្រើនបានផលច្រើនលះបង់កិលេសបានច្រើនជាប្រតិបត្តិដែលកាត់បន្ថយនៅសង្សារវត្តបានកាន់តែច្រើនអាហ្នឹងគឺការធ្វើថ្ងៃគឺធ្វើដើម្បីអញ្ចឹង ណានោះសម្រាប់ខ្ញុំគណៈសុខភាពតែសំណួរដែលខ្ញុំសួរថាធ្វើទៀតដើម្បីអ្វីហ្នឹងគឺតែលើដើរសួរអ្នកធ្វើគ្រប់គ្នាតែគេធ្វើដើម្បីអីណាតែបើយើងនិយាយត្រឹមស្ដែងរបស់ព្រះពុទ្ធគឺព្រះអង្គឲ្យធ្វើទៀនជាខាងដើម ដើម្បីឲ្យអឺមនុស្សយល់អំពីអានិសង្សដែលធ្វើទៀនដើម្បីបានសេចក្តីសុខធ្វើទៀនដើម្បីបានសម្បត្តិរបស់មនុស្សធ្វើទៀនដើម្បីបានសម្បត្តិរបស់ទេវតា ពីព្រះអង្គម្ដាយដែលធ្វើកើតមកជាមនុស្សកើតក្នុងតកូលអ្នកមានទ្រព្យធនធានច្រើនព្រោះអានិសង្សរបស់ទានកើតជាទេវតាមានសម្បត្តិទៀតជាដើមនោះក៏ព្រោះអានិសង្សរបស់ទានអញ្ចឹងទៅអញ្ចឹងបើសិនជាមនុស្សស្ដាប់ហើយយល់ណាស្ដាប់ហើយយល់យល់ពីអានិសង្សនៃការធ្វើទានដើម្បីបានសម្បត្តិមនុស្សសម្បត្តិទេវតាព្យាយាមធ្វើទានដើម្បីបានសម្បត្តិមនុស្សទេវតាព្រះអង្គប្រាប់ទៀតថាការជាមនុស្សទេវតាគឺនៅមានទុក្ខនៅមានការកាត់ចាស់ជាស្លាប់ ដូច្នេះដើម្បីឲ្យផុតទុក្ខតើអ្នកឯងនឹងធ្វើទៀនកុំអោយប្រាថ្នានៅក្នុងភពធ្វើទៀនដើម្បីជាឧបការៈដល់ការពុទ្ធជាភពគឺព្រះអង្គបញ្យលតាមលំដាប់លំដោយអញ្ចឹងតែអ្នកធ្វើយ៉ាងណាហ្នឹងគឺទៅលើអ្នកធ្វើទេតែធម៌ពុទ្ធគឺព្រះអង្គសំដែងតាមលំដាប់អញ្ចឹងព្រះអង្គមិនអាចលើមកសំដែងថាអូអ្នកឯងធ្វើយ៉ាងនេះទៅពេលទៅពេលគឺព្រះអង្គមិនមែនសំដែងដោយអឺនៃអូក្រិតអញ្ចឹងតែម្ដងទេណា ចឹងបានអនុពពីកថាគឺព្រះអង្គសម្ដែង5យ៉ាងភាគច្រើនព្រះអង្គសម្ដែងធម៌ប្រសាទលោកគឺព្រះអង្គសម្ដែងពីអនុពពីកថាកថាតាមលំដាប់ទី1ទានកថាសម្ដែងពីការធ្វើទាន ទី2សីលកថាសម្ដែងពីការរក្សាសិលទី3សក្យកថាសម្ដែងពីអានិសង្ឃដែលបានតកើតឋានសួគ៌ទី4ហ្នឹងកម្មសម្ដែងពីទោសរបស់កម្មណាទី5សម្ដែងពីអានិសង្ឃចេញបួសអញ្ចឹងទៅគឺព្រះអង្គសម្ដែងទៅតាមលំដាប់លំដោយ ឃើញទេដូច្នេះរឿងអ្នកដែលធ្វើទៀនយ៉ាងណាគឺអាស្រ័យទៅលើ ការយល់ឬក៏ការមិនយល់ចឹងហើយបានប្រពុតព្រះអង្គបែងចែកជាពីរណាការធ្វើទៀនរបស់សពអរោះនិងការធ្វើទៀនរបស់អសពអរោះអញ្ចឹងអឺរឿងសួរថាធ្វើទៀនយ៉ាងណាធ្វើទៀនដើម្បីអីហ្នឹងគឺ វាស្ថិតនៅលើអ្នកធ្វើតើអ្នកធ្វើហ្នឹងជាសពអរោះឬក៏ជាអសពអរោះធ្វើដើម្បីអីហ្នឹងគឺនៅក្នុងនេះអញ្ចឹងណាតែ ហើយបួសដើម្បីអីណាបួសដើម្បីអីដូចគ្នាអញ្ចឹងនៅលើអ្នកបួសហ្នឹងដោយគាត់ចាស់យើងសាក់នៅលើបំបាច់បាញ់អញ្ចឹងបួសមានដល់ទៅ6យ៉ាងឯណោះទី1ឧបកិលេកាបួសហើយពេញចិត្តទៅនឹងការលេងអត់រៀនសូត្រអត់បដិបត្តិអីទេហើយយើងសូត្រថាចឹងមិនក៏បួសហើយមិនបដិបត្តិមិនប្រាក់មិនមិនព្យាយាមរៀនធម៌បដិបត្តិធម៌ហើយបួសខំទៅបួសធ្វើអីនឹងយើងនិយាយអញ្ចឹងក៏បានប៉ុន្តែសំខាន់គឺចង់យកតែពេលដែល ទៅបួសហ្នឹងគឺចង់បួសហើយប៉ុន្តែពេលដែលបួសហើយនេះចិត្តព្យាយាមរៀនអត់មាន ចិត្តព្យាយាមបដិបត្តិអត់មានទៅពេញ ចិត្តជាមួយការលេងហ្នឹងហើយឃើញទេនេះវាទៅនៅអញ្ចឹងទៅទី2ឧបតោសិកាបួសត្រុសទៅបួសត្រុសសិលបតោសាសនាអញ្ចឹងទៅណាហើយទី3ហ្នឹងឧបមយិកាអញ្ចឹងទៅណាបួសខ្ជិលអញ្ចឹងទៅណាបួសខ្ជិលហ្នឹងហើយទី4ហ្នឹង អចិន្នសម្បតិអញ្ចឹងទៅបួសសំទ្រពអញ្ចឹងទៅណាទី5ឧបជីវកាទៅបួសចិញ្ចឹមជីវិតទៅនៅ ជាក្រហមទៅធ្វើស្អីបួសទៅបានញាតិញោមប្រគេនទៅបានមួយពេលមួយពេលរស់មួយថ្ងៃមួយថ្ងៃអញ្ចឹងទៅមិនបាច់ទៅរស់ស៊ីស្អីទេអាហ្នឹងវាអញ្ចឹងទៅហើយទី6ហ្នឹងឧបនិស្សរណាបួសដើម្បីរលើសខ្លួនចេញចាក់ទុកហើយសូមតើបួសដើម្បីអីអាហ្នឹងតើឡើយយើងសួរអ្នកបួសគ្រប់គ្នាតើបួសដើម្បីអី បោះចូលនៅក្នុងប្រភេទមួយណាហើយបើសួរខ្លួនឯងវិញសួរថាចុះតែគុណ4ដើម្បីអីណាអាហ្នឹងយើងស្រួលឆ្លើយព្រោះឲ្យវាជាខ្លួនយើងផ្ទាល់ណាយើងបួសបើនិយាយដូចគុណចាស់យើងសាណោនៅខាងដើមអញ្ចឹងដំបូងយើងបួសមិនមែនគឺថាដើម្បីរួចផុតចាកទុកអីទេព្រោះយើងអត់អត់យល់ថា សាសនាជាអ្វីផង ហើយយើងអត់ដឹងថាធម៌ពុទ្ធយ៉ាងម៉េចផងហ្នឹងតែមោតាសៈយើងអត់ចេះផងហ្នឹងអញ្ចឹង អឺយើងគ្រាន់តែដឹងខ្ញុំណាអីដឹងដឹងថាការបួសបួសទី1គឺដើម្បីតបគុណញោមអាហ្នឹងគឺដំបងដឹងថាបួសដើម្បីតបគុណញោមសងគុណញោមទី2គឺបួសដើម្បីយល់ដឹងអំពីពុទ្ធសាសនាដើម្បីបានទទួលនូវចំណេះដឹងពីពុទ្ធសាសនាដោយយល់ថាតែគឺអប់រំមនុស្សឲ្យឲ្យល្អអ្នកមានចំណេះដឹងក្នុងពុទ្ធសាសនាគឺធ្វើឲ្យមនុស្សដើរផ្លូវត្រូវធ្វើឲ្យមនុស្សយល់ឃើញត្រូវដើរផ្លូវត្រូវប្រព្រឹត្តល្អ អ្នកដែលមិនចេះពីចំណេះដឹងរបស់ពុទ្ធសាសនាគឺมันអាចដឹងថាណា បាបណាបុណ្យណាគុណណាទោសទេអញ្ចឹងក៏ទៅបួសទៅណាទៅបួសហ្នឹងយោមថាបួស3 4ភាសាក៏បានដែរសត្វក៏បានដែរអត់អីទេឲ្យតែបានពេញវិខុសហើយអញ្ចឹងយើងក៏ទៅបួសតាមហ្នឹងទៅទី1គឺបួសដើម្បីតបគុណយោមតបគុណម៉ែឪទី2បួសដើម្បីបានចេះដឹងធម៌វិន័យនៅក្នុងពុទ្ធសាសនា ដើម្បីបានទទួលចំណេះក្នុងពុទ្ធសាសនាដើម្បីអប់រំខ្លួនឲ្យល្អអាហ្នឹងគឺអឺដំបូងនោះគឺមានពីរហ្នឹងឯងខ្ញុំណាខ្លួនឯងនេះហើយនៅពេលដែលបានបួសហើយបានរៀនបានរៀនចេះដឹងស្រាវជ្រាវកពីបត្រៃបដកអញ្ចឹងទៅចេះដឹងឈប់ចង់សັບឈប់ចង់សັບមិនន័យថាមិនមែនតាំងចិត្តបូមមួយជីវិតទេប៉ុន្តែ ចង់យកចំណេះវិជ្ជានេះយកមកបដិបត្តិខ្លួនឯងផងយកមកផ្សព្វផ្សាយពុទ្ធសាសនា បង្ហាត់បង្រៀនប្រសងបង្ហាត់បង្រៀនក្រហោះគឺថាបង្ហាត់បង្រៀនទូទៅទាំងអស់ឲ្យតែមានអ្នករៀនអាហ្នឹងគឺដែលនៅដល់ឥឡូវនេះគឺស្ដាយចំណេះវិជ្ជាដែលខ្លួនបានរៀនចេះដល់យកពេលវេលាហ្នឹងយកមកសម្រាប់ផ្សព្វផ្សាយពុទ្ធសាសនាតាម ការបង្រៀនក្តីតាមការសន្ទនាក្តីតាមការសម្ដែងក្តីតាមការធ្វើអីផ្សេងដើម្បីឲ្យទៅថាផ្សព្វផ្សាយហើយនឹងព្យាយាមអប់រំទួមានចិត្តខ្លួនឯងដើម្បីលះបង់នៅអកុសលនៅក្នុងចិត្តព្យាយាមលះ ព្យាយាមសង្រួមមិនឲ្យបាបកើតព្យាយាមលះបាបឲ្យកើតឡើងហើយព្យាយាមសន្សំបុណ្យអាហ្នឹងគឺរាល់ថ្ងៃគឺមានតែផ្លូវមួយហ្នឹងណាតែអ្នកដតីមិនដឹង យើងមិនដឹងណារឿងបព្វជិតដតីយើងមិនដឹងព្រោះអធិស្ស្រ័យខុសគ្នាការប្រព្រឹត្តប្រតិបត្តិបំណងខុសគ្នាអានឹងគឺយើងអាចដឹងបានដែរយើងមិនដឹងបានដែរដូចជាបព្វជិតខ្លះលោកគាត់ថា នៅជាក្រហោះអញ្ចឹងគឺអត់បានរៀនសូត្រទេមេដាបៃតាក្រអីចឹងទៅឬក៏កូនកំព្រាអីចឹងទៅមកបួសទៅបានរៀនបានសូត្រអក្សរផងរៀនធម៌វិន័យផងទៅ ចេះដឹងមុំមុំលោកស័កទៅរស់ស៊ីទៅជាក្រហោះវិញទៅអ្នកខ្លះទៅក៏បួសដើម្បីរៀនអង់គ្លេសរៀនដើម្បីកុំរៀនដើម្បីរៀនកុំព្យូទ័រដើម្បីរៀនចំណេះវិជ្ជាផ្សេងផ្សេងទៅមុំមុំលោកស័កទៅវិញទៅអាហ្នឹងគឺទឹកដៅគឺផ្សេងផ្សេងគ្នាយើងមិនអាចយកមកឲ្យដូចគ្នាបានទេ អាហ្នឹងគឺសំខាន់នៅលើទិសដៅរបស់អ្នកបួសហ្នឹងព្រោះអ្នកបួសសពថ្ងៃខំពីអ្នកបួសសម័យព្រះពុទ្ធអ្នកបួសសម័យព្រះពុទ្ធភាកច្រើនគឺស្ដាប់ពធយល់ហើយបានទៅបួសស្ដាប់ពធយល់ហើយបានទៅបួសទៀតស្ដាប់ពធហើយជ្រះថ្លាជ្រះថ្លាហើយក៏សូមឪពុកម្ដាយទៅបួសឃើញទេជ្រះថ្លាហើយសូមប្រពន្ធទៅបួសជ្រះថ្លាហើយសូមឪពុកម្ដាយទៅបួសជ្រះថ្លាហើយសូមជីដូនជីតាទៅបួសអាហ្នឹងយើងនិយាយពីសម័យពុទ្ធ ស្ដាប់ពធព្រះអង្គហើយជ្រះថ្លាទៅសុំការអនុញ្ញាតពីអាណាព្យាបាលតបួសប៉ុន្តែសប្តាហ៍អ្នកដែលតបួសគឺច្រើនតែម៉ែអោឲ្យតបួសម៉ែអោទុំមានលំបានឲ្យតបួសកូនកំព្រាអត់មានទីពឹងឲ្យតបួសកូនក្រលំបាកអត់មានទីពឹងឲ្យតបួសអញ្ចឹងវាមិនដូចពីសម័យប្រពុតទេដែលខុសគ្នាហើយសុទ្ធតែម៉េចក៏មិនម៉េចក៏ខុសគ្នាអញ្ចឹងម៉េចក៏មិនដូចគ្នាតែជើយើងឲ្យឲ្យឲ្យអា មក2000ជាង ឆ្នាំមុនមកដោយឥឡូវនេះមិនដូចគ្នាដល់គឺអត់ដូចគ្នាទេណាมันអាចដូចគ្នាបានទេបើសិនជាដូចគ្នាអញ្ចឹងព្រះអាទិត្យថាជាមិនលិចទេចឹងហើយពេលវេលាមិនកន្លងទេម្លេះពុទ្ធសាសនាគឺមិនកន្លង2564ចូល65ឆ្នាំហ្នឹងទេដែលនៅតែដដែលដដែលទេអញ្ចឹងមនុស្សគឺត្រូវប្រែប្រួលទៅតាមហ្នឹងប្រែប្រួលតាមសម័យកាលដូច្នេះយើងមិនអាចយក អ្វីដែលមាននៅកំពុងមានបច្ចុប្បន្នទៅប្រៀបជាមួយនឹងអតីត2 3 4ឆ្នាំមុនបានទេណាដូច្នេះសរុបសេចក្តីមកថារឿងបួសក្នុងធម៌ពុទ្ធព្រះអង្គប្រាប់ថាបើសិនជាអ្នក ណា ដែលប្រាថ្នាដើម្បីរួចផុតចាកទុក្ខឆាប់គឺចូលបបួសមកមានតែនៃខមៈទេដែល ជាប្រតិបទាធ្វើដំណើរឆាប់ដល់ព្រះនិព្វានបើសិនជាប្រតិបត្តិធម៌នៅជាក្រហោះ គឺអាចទៅដល់ព្រះនិព្វានដែរប៉ុន្តែជាដំណើរយឺតឯភេទជាអ្នកបួសគឺធ្វើដំណើរឆាប់ដល់ព្រះនិព្វានអញ្ចឹងទិសដៅគឺមានប៉ុណ្ណឹងបើសិនជាអ្នកចង់ទៅព្រះនិព្វានដល់ព្រះនិព្វានលឿនគឺបួសដើម្បីលះបង់នៅភារៈការងារផ្សេងផ្សេងនៅជាក្រហមហ្នឹងហើយចូលមកបួសមកណាហើយដល់ពេលយើងនិយាយអញ្ចឹងបើតែគុណទេសនាអញ្ចឹងចូលដូចសពថ្ងៃអីចឹងឃើញអ្នកបួស មួយអង្គមួយអង្គហ្នឹងរវល់អេតឈប់អេតឈោណាអាហ្នឹងសូមថាអេតឈប់អេតឈោយ៉ាងម៉េចអង្គខ្លះអើយបូហើយ តាំងពីឡើងជាចាតកាមកនៅខ្វះរហូតជាពាក្យគេរហូតទៀតណាអត់ទៅឡើងការទៅធ្វើចាតកាអត់ជាពាក្យគេទេអត់ជាពាក្យគ្រឿងសំណង់គេទេទៀតប៉ុន្តែចាប់ដើមឡើង ចាតកាគេតែងតាំងចាតកាពេលណាមកគឺចាប់ដើមជាពាក្យគេបដើបដើហើយណាចាតការខ្លះជំពាក់ខាងសំណងគេនឹង1000ដុល្លារ2000ដុល្លារ អង្គខ្លះ5ដុល្លារអង្គខ្លះ10 20ម៉ឺនដុល្លារក៏មានដែរគេសួរថាមិនក៏ជាពាក្យគេយ៉ាងនេះអាហ្នឹងទៅអសូរលោកតើធ្វើដើម្បីអីតើលោកធ្វើដើម្បីអីពពុទ្ធព្រះអង្គប្រាប់ថាអ្នកដែលបួសគឺអ្នកមានភារៈស្រាលក្នុងការបដិបត្តិធម៌ប៉ុន្តែបើសិនជាអ្នកបួសហើយរវល់យ៉ាងហ្នឹងអង្គខ្លះដេកមិនលក់ថាជាពាក្យគេច្រើនពេកញោមអើអាត្មាដេកមិនលក់ទេជាពាក្យគេច្រើនណាគេសួរជាពាក្យអីពាក្យគ្រឿងសំណងគេអីមកជាពាក្យគេអត់លុយធ្វើធ្វើអីទេគុណ តែបើមិនធ្វើអញ្ចឹងថាអាត្មាបុកខ្ជិលនឹងកសាងវាមានរឿងវែងឆ្ងាយទៀតវាមានច្រើនណាស់ទៀតបើយើងវែងញែកអញ្ចឹងគឺថាច្រើនណាស់វត្តខ្លះចម្ពាក់គេ30 40ដុល្លារក៏មានដែរនេះនេះមានមានវត្តខ្លះអញ្ចឹងទៀតណាទៀតចារការខ្លះគឺចម្ពាក់គេខ្លាំងអញ្ចឹងទៀតណាអញ្ចឹងគាត់ថាដើម្បីអីដល់ពេលអញ្ចឹងទៅមានអីអរជុតជួបញាតិញោមគឺក្ររហូតញោមអាត្មារងថ្ងៃនេះឈឺក្បាលញោមឲ្យដោះស្រាយមិនចេញទៅជួយអាត្មាផងណាណែ អង្គខ្លះទៅញោមឲ្យអាត្មារាល់ថ្ងៃនេះអឺអត់សាំងចាក់ឡានអស់អត់មានលុយចាក់សាំងឡានណាអង្គខ្លះទៅអាត្មាបែកកង់ឡានញោមអើយអត់មានលុយផ្លាស់កង់ឡានទេអង្គខ្លះទៅញោមអាត្មានេះជិះឡាន2ឆ្នាំមិនដែលដូរកង់ឥឡូវសឹកកាលាអស់អត់មានលុយដូរអានឹងវាជាប្រភេទអញ្ចឹងទៅអានឹងយើងថាអួតដើម្បីអីអានឹងមិនថាយើងត្រូវសរសួរអ្នកបួនហ្នឹងទៅអួតដើម្បីអីណាមែនញោមក៏ចូលចិត្តអញ្ចឹងទៀតណា អឺនឹងអញ្ចឹងបានថានិស័យមនុស្សត្រូវគ្នាអញ្ចឹងណាហើយឡើយញាតិញោមខ្លះគាត់យកឡានទៅប្រគេនលោកនោះណាទិញឡានមក50000ដុល្លារទៅប្រគេនលោកទៅបកលសថត់ប្រហោះអញ្ចឹងទៅអាហ្នឹងយើងយើងយើងគិតទៅតាមសភាពជាស្រែងទៅតែដើម្បីអីអូអង្គខ្លះឡើយចាតការធ្វើធ្វើនេះខ្វះនោះជ្រុំទៅវត្តមួយមួយឡើងចាតការមួយអង្គគឺខ្វះនេះឡើងចាតការមួយអង្គគឺខ្វះនោះអត់ចេះគ្រប់ទេទៀតអត់ចេះគ្រប់ទេ វត្តនឹងកសាងបណ្ណាក៏ដោយទៅសាលាឆាន់មាន ហើយវិហារមានហើយកត់មានហើយណាទៅខ្វះណាសួនច្បារទៅខ្វះណាស្រះទឹកទៅខ្វះណាចិត្តដីទៅខ្វះណាចាក់ខុនគ្រីតខ្វះខ្វះនោះធ្វើនេះហើយអានោះចាស់ទៅអានោះធ្វើថ្មីទៀតអត់ចេះអស់ការងារទេទេចាតការឡើងមកប្រហែលក៏មិនចេះអស់ការងារដែរដល់ពេលយើងទៅយើងមើលទៅអូយអ្នកបួសរវល់រវល់ចាតការមួយមួយឡើងមកដល់រវល់ហ្មងណាឃើញចាតការមុនធ្វើអូយធ្វើដូចគ្រប់គ្រាន់អញ្ចឹង ស្រាប់តែចាតិការនឹងស្លាប់ឬក៏សឹកបាត់ទៅឡើងថ្មីទៀតអើញោមអាថ្មខ្វះទៀតហើយណែធ្វើនេះធ្វើនោះចឹងបាទខ្ញុំណាសង្កេតពិនិត្យមើលទៅណាអ្នកបួសមួយចំនួនសពថ្ងៃគឺបួសរវល់ណាស់ចឹងរវល់ណាស់មានបរិពោតច្រើនណាស់កូនចាស់ញៀនសាណោធ្លាប់ឆ្លងកាត់ខ្ញុំណាធ្លាប់ឆ្លងកាត់កូនចាស់ពោសមត្ថបញ្ញាមិនដឹងថាម៉េចដែរខ្ញុំណាមិនដែរស្គាល់ប្រវត្តិ នៅយើងនិយាយអំពីអ្នកធំណាលោកអ្នកធំយើងនិយាយចឹងទៅលោកអ្នកធំពេលដែលនៅជាពិខុបរិស័ទណាអូតកែណាស់ទៀតចេះធោះច្រើនណាស់បើថាសំដែងធោះវិញ មានកម្ពីមានក្បួនមានច្បាប់ត្រឹមត្រូវណាស់ចាំប្រសូតចាំវិន័យឲ្យបឋមថានិយាយវិធណាគឺថាល្អមែនទែនណាហើយបង្រៀនគេក៏ល្អណាហើយពេលដែល បានធ្វើចារតការចាប់ពីមួយឆ្នាំពីរឆ្នាំឡើងទៅ ปัดททนเอาหายว่าอาเบียนเปรียนกันอาเบียนเปรียนน่ะน่ะกิดไปเรื่องก่อสร้างพองเกิดไปเรื่อง ประสองพองเกิดเรื่องจังหันพองเกิดเรื่องรูจุ่มโนโจรวัดพองเกิดเรื่องไอ้น่ะกิดเกิดเกิดเกิดโอ้โหดามมนเตนแล้งไปโวรอะไรเนี่ยไปัทรอะไรหรือว่าหลวงพ่อเนาะเกลือหรือว่าตัวเพี้ยวน่ะไปัทรอะไรเนาะไอ่ไปเรียนัวรได่นั้นเด็ด អបននេះអើយគុណចាស់ហើយនៅខ្ញុំកណានិមន្តគ្រូចារការសំដែងធរណាចាត់តារធម្មនេះទៅឃើញសំដែងធរហ្នឹងថ្ងៃក្រោយឡើងញោមកណ្ដោះមន្តទេសនាឲ្យគុណចាស់ខ្ញុំនៅចង់បានចាត់ការសំដែងតារទៀតដែរធាត់ដែរដូចធាត់ដែរសំដែងធាត់ដែរធាត់សំដែងឯមុនហ្នឹងណាប្រអីភិចអស់ហ្នឹងវល់វល់ធ្វើចាត់ការភិចធ្វើអស់លេងណា អាហ្នឹងខ្ញុំណានិយាយការពិតគឺអញ្ចឹងភាគច្រើនមិត្តភ័ក្ដិខ្ញុំណាដូចគ្នាទាំងអូតរៀនដល់ណាដល់ណីដល់ដល់ថៃដល់ភូមិមាននោះទាំងមកធ្វើការតការរបស់ស្រុកខ្មែរវិញ4 5ឆ្នាំបាត់ធរអស់លេងហើយសួរតែម៉េចអញ្ចឹងមានពេលណាមើលសភៅហាមានពេលណាស្រាវជ្រាវដូចឯងវិញអញ្ចឹងគាត់ថាហ្នឹងថ្ងៃឡើងរវល់ល្ងាចឡើងអស់កម្លាំងសឹងមុននឹងសឹងត្រូវគិតថ្ងៃស្អែកធ្វើឲ្យទៀតណាគឺរវល់រហូតអញ្ចឹងបានថា ធ្វើការកាន់តែធំជ្រុះជ្រុះធัวកាន់តែច្រើនចឹងណាចាញ់សាមណេរខំបួខំរៀនចេះចាំធัวច្រើនជាងចឹងអញ្ចឹងសរុបសេចក្តីមកកុំអោយបែកអូហោស្ទឹងពេកបែកអូស្ទឹងច្រើនណាអ្នកបួសដើម្បីអីអាហ្នឹងគឺទ្រឹស្ដីក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងបួសដែលត្រឹមត្រូវល្អគឺនេះឧបនិស្សយបួសដើម្បីបួសដើម្បីសិក្សា ធម៌វិន័យសិក្សាធម៌វិន័យដើម្បីបដិបត្តិបដិបត្តិធម៌វិន័យដើម្បីត្រាស់ដឹងនៅសច្ចធម៌ហ្នឹងគឺទិសដៅដែលល្អបំផុតហ្នឹងគឺប៉ុណ្ណឹងណាសូមណាអរគុណណាពេលវេលាក៏វែងឆ្ងាយហើយជិត2ម៉ោងទៀតហើយឥឡូវនេះយើងដាក់ប្រធានបទបន្តទៀតថ្ងៃសប្តាហ៍ក្រោយយើងបានគិតគូរហើយដាក់ទៀន2យ៉ាងថែមទៀតគឺទៀន2យ៉ាងដូចកណាដាក់នេះអឺទុកៈទៀន2យ៉ាងនេះ មួយវត្តនិសរណៈនិសតនិសេតទាន ការធ្វើបុណ្យដោយប្រាថ្នានៅភោគសម្បត្តិឲ្យបានជាអ្នកមានទ្រព្យជាមហាសេដ្ឋីឬក៏ជាអ្នក ប្រាថ្នានៅសម្បត្តិពេលភវៈសម្បត្តិជាមនុស្សនិងទេវតានិងព្រំ មួយទៀតគេហៅថាវិវត្តនិនិសិតទានអា ការធ្វើបន់ដែលដែលគ្មានប្រាថ្នានៅសម្បត្តិពុកសម្បត្តិនិងភវសម្បត្តិប្រាថ្នាយកតែពោធិញ្ញាណបេកបច្ចេកពោធិញ្ញាណឬអក្សរវៈពោធិញ្ញាណទៅរហូតដល់បកតិសាវៈពោធិញ្ញាណហ្នឹងទៀតពីរយ៉ាងហ្នឹងសប្តាហ៍ក្រោយយើងចាប់ដើមសំដែងអញ្ចឹងក៏សូមយោមទាំងអស់គ្នាមេត្តារងចាំទស្សនាបន្ត អញ្ចឹងអរគុណឯងគុណចាស់ទាំងពីរព្រះអង្គហើយនឹងញោមសវណ្ណនឹងបាត់ហើយទៅបាត់ហើយឥឡូវសូមចប់ទៅប៉ុណ្ណឹងចុះសូមអរគុណទាំងពីរព្រះអង្គបានយល់ផងណាហ៎ចាំណាហើយនឹងឡាអួលអ៊ីនធឺណិតពីរអង្គតែចំចាស់នឹងញោមសវណ្ណហ្នឹងអ៊ីនធឺណិតជិះចូលចូលអូខេចឹងហ្វាយគុំលាខូចពេលវេលា បាទថ្វាយបង្គំលានជូនពរសុខភាពល្អពុទ្ធពរទាំងឡាយបួនប្រការយុវណ្ណៈសុខៈពលៈថ្នាយណាបានដោយសេចក្តីប្រាថ្នាសូមថ្វាយ